គឺជាថ្ងៃអថ្ងៃពុទ្ធ300ខែមករាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី22ខែធ្នូឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិជួបជាមួយនឹងយុវជនខ្មែរក្រមអឺមួយរយៈកាលកន្លងមក នេះខ្ញុំកណ្ណាអាត្មាភាពមិនមានការរវល់ខ្លាំងយុវជនរបស់យើងក៏រវល់មិនបាន ចូលក្នុងកម្មវិធីទេឥឡូវបានចូលមកត្រឹមតែ2នាក់ហើយវាគ្មិនរបស់ យើងយើងសូមស្វាគមន៍ប្រគុណចាស់កឹមសំរឿនសំរឿសំរិនសូមស្វាគមន៍គុណចាស់ទៀតហើយនឹងសូមស្វាគមន៍ប្អូនថៃគឿងមកពីខាងព្រៃនគរហើយគុណចាស់មកពីខាងខេត្តប្រតាពាំងណាហ្នឹងហើយ អឺគាត់ចាស់នឹងបងអូនថៃគឿងយើងបានមកជួបគ្នាថ្ងៃនេះហើយយើងចង់សួរសុខទុក្ខខ្លះអំពីបញ្ហាប្រជាពលរដ្ឋខ្មែរក្រមរបស់យើងហ្នឹងមួយរយៈកាលកន្លងមកបានយើងមិនបានឡាយមិនបានទេសួរសុខទុក្ខយ៉ាងណាទេចង់ពឹងផ្អែកទៅលើគុណចាស់កឹមសំរិនហើយនិងបងអូនគឿងហ្នឹងបានដឹងអំពីព័ត៌មាន បានទៅសួរសុខទុក្ខប្រជាពលរដ្ឋយើងហ្នឹងបានដល់គេហដ្ឋានរបស់ពួកគាត់ ហើយមានការជួបប្រទះនៅទុកលំបាកយ៉ាងណាដែរចំពោះប្រជាប្រដ្ឋខ្មែរក្រមរបស់យើងហ្នឹងយើងឃើញថាទស្សនវិជ្ជាទូទៅដែលកើតមាននៅក្នុងដែនដីកម្ពុជាក្រមរបស់យើងតើបងអូនគឿងអាចជួយណែនាំបង្ហាញអំពីទស្សនវិជ្ជាទូទៅព័ត៌មានផ្សេងៗដែលបងអូនបានទៅសួរសុខទុក្ខដល់ប្រជាពលរដ្ឋយើងតាមតំបន់តាមស្រុកតាមភូមិហ្នឹងតើបងអូនបានឃើញទស្សនវិជ្ជាយ៉ាងណាដែរបងសូមអញ្ជើញបងអូនខ្លាចគ្រឿងសិនបាទ បាទជាបឋមសូមថ្វាយបង្គំជំរាបរតនារដ្ឋសូមបាទជាពិសេសសូមបាទថ្វាយបង្គំដល់លោកគ្រូអ្នកសម្រាប់សម្រួលនិងលោកគ្រូសម្រិទ្ធផងពួកម៉ែបងប្អូនរបស់យើងទាំងអស់គ្នានេះអឺទស្សនកម្មការ live តខាង KKCC TV បាទអឺបាទថ្ងៃចំណែករូបបាទខ្ញុំបណ្ដាបន្តនឹងអឺថាតទៅមុនមកអញ្ចឹងយើងនៅ ខាងតព្រៃនគរហើយឬសូត្របងប្អូនគាត់ឃើញបើជាសមាគម អឺកូនខ្មែរដើម្បីការអភិវឌ្ឍចឹងគាត់គ្រប់មានមានចិត្តត្រេកអរពីព្រោះដែលខ្មែរក្រមរបស់យើងមានការបើកស្មាគមដើម្បីចែកចំណែកអឺការខ្វះខាតគាត់ក៏មានការត្រេកអរដែរដូច្នេះដល់ពេលចាប់ដើមបើព្រាមយើងមានបានជួយខ្លះខ្លះតាមគេហដ្ឋានឬមួយតាមកន្លែងដែលបងប្អូនជាពលរដ្ឋនៅកម្ពុជាក្រមដែលមានការខ្វះខាតអញ្ចឹងអឺខ្លះតោះដូចថាគាត់មានចិត្តចង់ស្នើទៅឲ្យជួយ បងប្អូនរូបចឹងឬមួយក្រុមគ្រួសាររូបនឹងអញ្ចឹងគឺផ្ញើទៅតាមវីដេអូវីដេអូនៅការនៅលើ Facebook អានឹងគាត់និយាយថានៅខាងខ្ញុំបណ្ដានៅប្រេនគរហ្នឹងឃើញឃើញតែអញ្ចឹងឃើញតែតាម live ដល់ពេលអឺដូរហ្នឹងក្នុងរយៈកន្លះខែហ្នឹងមកហ្នឹងណាខ្ញុំបណ្ដាបានជាប់មកដល់គេហៅថាហើយនឹងទៅពិនិត្យមើលសកម្មភាពពិតៗនៅខាងក្រៅដូច្នេះដល់ថាមើលតោវាអាការ ខ្វះខាតហើយនឹងការមានជំងឺក្នុងខ្លួននឹងគឺពុទ្ធនាមែនតើសពថ្ងៃនឹងគឺខ្មែរកម្ពុជាក្ររបស់យើងគឺមានការខ្វះខាតពុទ្ធនាអឺដូចជាគេថាខ្លះតោគាត់នៅតែម្នាក់ឯងហើយគាត់មានជំងឺ ក្នុងខ្លួនទៀតហើយអឺដូវកូវីដហ្នឹងគាត់ក៏មិនមានដូចថាគេក៏មិនជួលហើយគេក៏មិនជួលមិនអីអញ្ចឹងដូច្នេះគឺមានការផាវិការហើយបើសិនមានលុយតិចតួចគាត់គ្រាន់តែមើលទៅជំងឺគាត់ ដល់ពេលប្រទេសបាទនឹងឲ្យដល់ពេលមើលប្រទេសគាត់ដូចជាញ៉ៃឲ្យចំដែលប្រទេសអ្នកនាងលោកនាង TTS ហ្នឹងនៅខាងអឺស្រុកបន្ទាយក្រនៅខាងគុំបន្ទាយភូមិបន្ទាយក្រស្រុកគេហៅស្រុកបងរាយភូមិភូមិបងរាយគុំបងរាយស្រុកតកោបាទ នឹងគឺគាត់ខ្វះខាតមែនតើគាត់អត់មានដីផងនឹងគាត់និយាយថាគាត់ដីនឹងរដ្ឋគេទិញឲ្យបានតាកន្លះកន្លះកង់កន្លះកង់អញ្ចឹងហើយគាត់ធ្វើជាប្រទេសនេះចាក់កត្រមដែរយ៉ាងនេះកត្រមមានលំហែងប្រហែលជា4ម៉ែត្រ100ពេជ្រ5ម៉ែត្រអញ្ចឹងទៅក្បាលក្បាល5ម៉ែត្របណ្ដោយចេញមកអញ្ចឹងប្រហែលជា4ម៉ែត្រហើយកត្រមមិនអត់មានស្លឹកកត់បងអញ្ចឹងខ្លះនៅណាគ្មានស្លឹកកត់ចូលក្រងប៉ាំងវាលើអញ្ចឹងហើយឈើទាំងនោះ ទូចទូចមែនតែនឃើញឃើញកំសត់កំសត់តែមែនតែនប៉ុន្តែដែលការដែលទឹកចិត្តដែលយើងគាត់សររបស់គាត់នោះខ្មែរយើងបដើមចាប់មកធំឲ្យគាត់នៅទីកន្លែងណាគាត់ខ្វះខាត ឬមួយថាគាត់ជឿសក្ការឬមួយថាគាត់ក្រីក្រយ៉ាងណាក៏ដោយគឺកន្លែងដែលគ្រប់បូជាគឺគឺល្អគឺចាប់ដាក់ដល់មកពីប្រូវីតូដែលខ្ញុំកណាបងអស់ឡើងនឹងអឺជាពលរដ្ឋបងប្អូនហ្នឹងគាត់គាត់ថាសើហើយនឹងគាត់មានកៅថាអឺក្តុកក្តួលក្នុងចិត្តណាគាត់ថាមើលឃើញចាស់ក្រខ្លះចង់ចិត្តបាក់បែកទាំងអស់ហើយយើងហើយសំបីតែយើង ដេកអត់មានយកដេកផងគាត់យកអាស័យនឹងគាត់ໄວឡើងតកល់ឡើងគាត់ដេកប៉ុន្តែកន្លែងដែលគាត់គ្រប់បូជាកន្លែងដែលជើងទូករបស់គាត់នឹងគឺល្អមែនតើមានមានពណ៌មានលោកគ្រូយើងគេគឺឃើញស្អាតមែនតើកន្លែងនឹងដែលបងប្អូនពេញចិត្តកន្លែងខ្មែរយើងទៅដល់ណាមកកន្លែងណាតែគាត់គ្រប់បូជាអឺឃើញគួរឲ្យគាត់ទៅសើបាទហ្នឹងហើយហើយគាត់ហ្នឹងមានហ្នឹងគាត់ត្រង់ហើយគាត់ដូចជំងឺទៀតដូចថាអឺ គាត់ឈឺអានេះគេហៅថាហើមដៃហើមជើងជាងហើយគេជួលគាត់ទូប្រមូលបើគាត់តោតោជួលគាត់តោដាំណែគាត់តោជាងតើបើគេមិនជួលទីគឺមានហើយដល់ពេលកន្លែងដែលយើងអឺអនាគតបំផុតនោះគឺគាត់ថាបើគាត់អង្គហោគាត់ទៅសុំគេហើយដល់ពេលគាត់និយាយថាអឺអ្នកដែលគេចែកទៀតហ្នឹងទោះបីកន្លែងខ្លះគាត់នឹងអឺទៅដល់កន្លែងចែកទៀតនោះគឺ 40 50គីឡូដីគាត់គាត់ជិះកង់ទៅដែរទៅសុំហើយខ្លះទៅគេអោយខ្លះទៅគេមិនអោយមកនិយាយរួមហោនោះអត់មាននោះគឺជាភាកច្រើនពីប្រកកន្លែងដែលគេចែកទាននឹងគឺសិតថាគេមានអំណោយអំណោយគេមានសម្បត្តិរៀងរៀងខ្លួនទាំងអស់ហើយដល់ពេលយើងទៅសុំអញ្ចឹងយើងអត់មានសម្បត្តិដូចជាយើងអត់មានដូចជាខ្ញុំកណាបន្តចែកចំណុយវិញការរដូវកូវីដជាងដែរយើងក្រដិតសួរថាជំរុំនោះ40គ្រួសារយើងចែកដល់40អំណោយហើយបើអ្នកផ្សេងមកសុំទៀតដូចជាគ្មានដូចជាប្រកបយើងហើយគាត់ថាគាត់ជិះ កង់ទៅ30 40គីឡូដីខ្លះទៅគេឲ្យខ្លះទៅគេមិនឲ្យបើគេអាណាត់ទៅគេឲ្យលុយទៅទិញក៏មានដែរអញ្ចឹងហើយខ្លះទៅមិនក៏មានអញ្ចឹងពេញវត្តនាមែនតើគឺភាកច្រើនឃើញតែអញ្ចឹងអឺនឹងការដែលខ្ញុំបណ្ណាចោះមកផលិតបន្តមកផលិតខ្ញុំផលិតបន្តហើយក្រំទៅថាថ្ងៃនោះក៏ចាយដល់អូលុយគាត់នឹងអឺ អឺតែ100ទេពីព្រោះកន្លែងអធូនឹងថាគោលបំណងទៅកន្លែងផ្សេងហើយព្រោះកន្លែងនោះថាអឺមិនថន់10លុយសមាគមចេញបានពីព្រោះយើងយកយកទៅលុយសាទៅដើម្បីទៅដល់ខេតដល់ណូអេអត់ទៅដល់ស្រុកដល់ណូអេអេខេតប្រតាំងយើងនឹងអត់មានទេកន្លែង10លុយទេមិនចង់10លុយទៅដល់អឺស្រុកណូដល់គេថាទៅដល់វៀងណាដល់ស្រុកយើងជាមួយទៅដល់ខេតមិនយើងដល់បានហើយឲ្យគាត់តែ100សិនយើងថាយើងថាយើងឲ្យគាត់តែ100យើង អដល់ពេលគាត់មានគាត់ទឹកផ្នែកផងអីចឹងចឹងហើយដល់ថ្ងៃក្រោយបានបងមួយគាត់នៅវេអាសាររដ្ឋអាមេរិកហ្នឹងគាត់ឲ្យបាន100ដុល្លារហ្នឹងដែរគាត់ក៏យំគិតទឹកផ្នែកមែនតើគាត់អគាត់អចឹងហើយបើណាខ្ញុំកណាថាលុយហ្នឹងគឺមានយកឬថាទៅពិនិត្យសុខភាពទៅពិនិត្យសុខភាពហើយនឹងទីហូបអាហារໄວឆ្ងាញ់ឆ្ងាញ់តដើម្បីយើងមានយើងមានសុខភាពល្អបើយើងជំងឺនេះមិនកម្លាំងបាទហើយមានកម្លាំង ហើយគាត់គេតែនិយាយគាត់ថាបាត់ដល់លុយនឹងគាត់សំយតាទីងកអូទៅមានកហូបនឹងតែគាត់អោហើយដល់ខ្លះទៅគាត់ហូបលងាហូបពងទាអីចឹងណាដូច្នេះមិនខ្ញុំកណានិយាយថាមិនអីទេហត់តែមួយទេដូច្នេះលុយនឹងសម្រាប់ទីញវិញណាអឺការអ្វីអ្វីហូបអាហារជាងឲ្យឆ្ងាញ់ឆ្ងាញ់ទៅគឺសុខភាពទៅដល់ចំណេញកហ្នឹងគឺខ្ញុំជំទាននេះសមាគមធានាអោយនេះថាកណ្ដងមក ខែអញ្ចឹងដល់ឲ្យគាត់ហុកពីថាកណ្ដងមក10គីឡូអញ្ចឹងគាត់ហុកមួយខែតែអស់ចិត្តជាងគេថាបដល់ឲ្យគាត់យកទៅពីប្រុសក៏នឹងវាវាមិនខ្លាចទេមកបាវអញ្ចឹងតមកបាវ10គីឡូនឹងតែ120ដូច្នេះនឹងគាត់ហុកតែម្នាក់ឯងតែមកបាវអញ្ចឹងគឺគាត់ហុកមួយខែហ្នឹងអញ្ចឹងណាហើយគាត់អល់គាត់អល់មែនតើដូច្នេះបណ្ណាហើយនៅកន្លែងសកម្មភាពដែលអឺខ្ញុំកណ្ដាលទៅថតនឹង 4 5សកម្មភាពនោះសិតដល់ផ្ទះដែលលំលំលំសិតឲ្យផ្ទះដែលលោកយាយមួយគាត់នៅខាងស្រុកកំពង់សាពៀនដែរប្រទេសគាត់នឹងគឺថាអវត្តដាច់ធ្លាក់ភ្លៀងមកលិចដូចនៅខាងក្រៅចេះហើយព្រាមប្រទេសនឹងអត់មានចាំងទៀតគាត់គ្រាន់តែយកសម្បត្តិមកគាត់ថេញទៅទៅមកយើងចអត់មានអត់មានចាំងហើយនៅចិញ្ចឹមចៅដល់ពេលចិញ្ចឹមចៅទៅកូនគាត់នឹងចេញទៅធ្វើការ ហើយដល់ពេលរដូវកូវីដតាត់ចាប់ផ្ដើមតាំងពីខែ4ខែ5រហូតដល់សប្ដាហ៍ហ្នឹងការងារគាត់មិនធន់មានផងហើយដល់ຫມត់ហូបនឹង12 13 16ណាស់យ៉ាងដូច្នេះការខ្វះខាតច្រើនមែនទេយើងខ្វះបានខ្វះខាតច្រើនមែនទែនចង់លេងឃើញឃើញគួរឲ្យគាត់អណ្ដិតអណ្ដិតចឹងហើយអឺដូចនៅមកកន្លែងនៅសំរងធំអឺគាត់គាត់នៅតែម្នាក់ឯងចឹងដែរហើយប្រទេសគាត់នឹងឃ្លៀងខ្យល់ពេលមុននឹងលបើកតាំងសង្ហាស័យផងហើយ អឺនិយាយរួមមកតើអត់មានអ្វីគួរឲ្យមានប៉ុន្តែកន្លែងហ្នឹងគឺចាប់អារម្មណ៍បំផុតគឺអឺអារិញគ្រឿងបានក្រីក្រហ្នឹងរត់គេដកអស់ហើយគេដកបានក្រីក្រអញ្ចឹងអូគឺជប់ចែកអស់ហ៎បាទថ្ងៃនេះជប់ចែកឲ្យហើយគេគេអត់ចែកឲ្យទេប៉ុន្តែផ្ទះគាត់នោះនិយាយរួមមកនោះគឺខ្វះខាតក្រៃក្រមមែនទែនសកម្មភាពដែលខ្ញុំកណ្ដាលបងអស់ឡើងវីដេអូហ្នឹងគឺបងប្អូនជាពលរដ្ឋនៅក្នុងនោះនៅក្រៅប្រទេសហ្នឹងគាត់ឃើញស្រាប់ច្បាស់ច្បាស់បន្តផ្នែកហើយអ្វីក៏ដោយដែលខ្ញុំកណ្ដាល ផ្ដិតជាប់អារម្មណ៍ទៀតពិតត្រូវស្រាប់ហើយពិតពិតយើងឃើញស្រាប់ហើយប៉ុន្តែរឿងដែលថាបានក្រីក៏ដល់ខាងរត់នោះគេគេកាត់ចោលអញ្ចឹងយើងព្រោះគួរមិនដឹងថាមូលហេតុអ្វីឬមួយអីអញ្ចឹងហើយប្រយពីប្រុសយើងធ្វើហ្នឹងគួរកំណងខាងមនុស្សធម៌ខាងជួយបងប្អូនយើងតែដល់ពេលចំណែកខាងរត់គេធ្វើអ្វីដែលកាត់បានកាត់អីខាងគ្រួសារអញ្ចឹងយើងមិនខ្វល់ទេពីប្រុសខាងនឹងខាងរត់គេធ្វើហើយយើងសំខាន់តែយើងសំខាន់តែយើងជួយបងប្អូនខ្មែរប្រុសរបស់យើងឲ្យផាត់ អឺការខ្វះខាតអ្វីឬមួយការផ្ទះបាក់បែកអីចឹងចឹងយើងសំខាន់ណាស់យើងយល់ថាកម្មមនុស្សសអញ្ចឹងដល់ពេលចំណែករត់ហ្នឹងគេយើងចំណែកថ្លៃការងាររបស់គេហ្នឹងអឺសម្រាប់ចាត់បាត់គេយើងមិនដឹងគោលដៅគេធ្វើវិញចឹងណាគ្រូអូខេហើយសង្កចសួរអំពីលេងគេបាត់កូវីដនៅគេបើកអស់ហើយបាទដល់គ្រូហ្នឹងឯងឥឡូវកូវីដហ្នឹងអឺ នៅខាងប្រទេសវៀតណាមហ្នឹងគេបើកអស់ហើយគេបើកគេឲ្យយើងសេរីហើយប៉ុន្តែគេប្រាប់ថាដូចណាបើសិនមានអ្នកណាដែលកើតកូវីដចឹងយើងព្យាបាលនៅផ្ទះចឹងហ្នឹងយើងព្យាបាលនៅផ្ទះបើសិនមកជំរុំណាក្រុងមកភូមិហ្នឹងមានច្រើនទេគេឃុំគេឃុំស្កាត់មកចឹងឬមួយថាមានច្រើនពេកគេយកទៅចិត្តទលេសាក់ដើម្បីគេព្យាបាលចឹងណាដូច្នេះឡា រហូតសប្ថ្ងៃហ្នឹងគេបើកគេបើករបស់យើងសេរីអានេះជាការល្អជាការល្អពីព្រោះយើងឃើញអញ្ចឹងហើយរោគឥឡូវហ្នឹងដូចជាវាពណ៌មិនថ្ងាំធ្ងរដូចមុនបើសិនមានការថ្ងាំធ្ងរហ្នឹងមានតែអ្នកដែលមានអឺរោគអ្វីផ្សេងផ្សេងនៅក្នុងខ្លួនប៉ុន្តែរោគរោគ Covid ហ្នឹងវាធំហ្នឹងមានការកសោយដល់ពេលអ្នកណាដែលកម្លាំងកម្លាំងកែកែដូចខ្ញុំកណាអញ្ចឹងពេលមុនមានឆក់ Covid ដែរ ដល់ពេលចប់ Covid ហ្នឹងយើងព្យាបាលដល់3ថ្ងៃហើយដែលកន្លែងដែលដូចថាយើងមានការបတ်ពិសោធន៍យើងព្យាបាលខ្លួនឯងបន្តហ្នឹងប្រាប់បងប្អូនផ្សេងផ្សេងហ្នឹងក៏ធ្វើតាមដូចយើងដែរក៏ព្យាបាល3ថ្ងៃ4ថ្ងៃក៏បាក់អញ្ចឹងហើយឥឡូវហ្នឹងដូចថារោងចក្រអញ្ចឹងដែរកណ្ដងមកសប្តាហ៍អញ្ចឹងគេឲ្យយើងធ្វើទេម្ដងអ្នកណាឆប់គេឲ្យមកផ្ទះព្យាបាលអ្នកណាមិនឆប់គេឲ្យចូលធ្វើការអញ្ចឹងដល់អញ្ចឹងវាស្រួលដែរដូចជានៅក្នុងភូមិតំបន់នីមួយៗអញ្ចឹងបើសិនអ្នកណាឆប់តែយើងព្យាបាលលើផ្ទះហើយអ្នកណាដែលគេមិនឆប់ហ្នឹងគេ ការលុកដូរទួញត្រូវធ្វើការលំដៅធ្វើការងារ web ផ្សេងៗបានធម្មតាអញ្ចឹងចុះដល់ពេលមុនហ្នឹងគេគ្រាន់តែក្នុងក្នុងមកភូមិអញ្ចឹងតើមកថាចោលអរិយគុំទាំងអស់មកភូមិអញ្ចឹងដូច្នេះគឺគ្នាដែលអ្នកដែលមិនឆប់ហ្នឹងគាត់ក៏ឆប់នៅក្នុងផ្ទះអញ្ចឹងដែរនៅទៅក្នុងផ្ទះអត់បានទៅខាងទិញដូរឬមួយខាងការងារអ្វីទៅស្រែទៅអ្វីផ្សេងទាត់បានអាហ្នឹងក៏តែពេលមុនហ្នឹងមិនមិនពិបាកដល់ក្រោយហ្នឹងមកស្រួលគេបើយើងសេរីហ្នឹងវាស្រួលមែនតើស្រួលដល់ឡើងថាផ្ទះអ្នកហ្នឹងឆប់ គឺគេបាត់តែប្រធានហ្នឹងទេហើយឲ្យទៅឲ្យព្យាបាលខ្លួនឯងដល់ដល់វាទាំងថប់ថប់ហ្នឹងគេអត់ចប់គេទៅធ្វើការធម្មតាអញ្ចឹងបិទល្អតែលោកគ្រូអូខេហើយយើងមើលទឹកចិត្តប្រជាពលរដ្ឋយុវជនរបស់យើងមើលទៅមានការងារធ្វើច្រើនដែរទេបងអូនមើលទៅគាត់មើលបន្ទាប់ពីកូវីដទៅគាត់មានការងារធ្វើដែរទេអឺបាទលោកគ្រូនឹងអាចការដែលខ្ញុំបណ្ណាសើបសួរយើងគេថាសួរសួរយើងទៅអញ្ចឹងណាអឺពីប្រុស ដល់ពេលអស់រដូវ Covid នឹងព្រាមហ្នឹងទៅខាងរោងចក្រខ្លះទៅអានេះថាគេអាគេថាស្វែងហ្នឹងទៅណាអឺហើយពីព្រោះដល់ពេលហ្នឹងគេថាអាភាសាហ្នឹងនេះថាគេអឺអត់យល់រឿងភាសាហ្នឹងនេះគឺវាខ្មែរជាងគេហៅមិនទេណា អឺដូចគេបាត់ទាំងអស់គេគេដូចថាគេអត់មានសមត្ថភាពបងរើទៀតអញ្ចឹងដូច្នេះអឺក្រុមហ៊ុនកន្លែងនោះគឺកម្មករគេចុកទាំងអស់ហើយប៉ុន្តែពួកគាត់នោះគឺគណៈខ្នែងណាបើសិនថាកន្លែងរោងចក្រនោះចុកព្រឹមគាត់ទទួលសំណងទេគាត់ទៅធ្វើហើយគាត់លុកដូរអ្វីទួយទួយទៀតគាត់លុកដូរយើងគាត់ថនការងារណាក៏ធ្វើការងារនឹងដូច្នេះនឹងឃើញគាត់នឹងឥឡូវឃើញគ្រោងចាក់គេបង្រើការមកខ្លះខ្លះខ្លះខ្លះ ហើយកន្លែងដែលខាងអូតែលឬមួយខាងកន្លែងភោជនាហារកន្លែងខាងខាងកាហ្វេអីចឹងគេបើកមកខ្លះខ្លះខ្លះអញ្ចឹងសឹកមានការងារចឹងបន្តបន្តបន្តអញ្ចឹងបើបងប្អូនណាមិនតមានការងារនៅកន្លែងហ្នឹងក៏ទៅធ្វើសំណងៀបច្រើនទៅធ្វើសំណងច្រើនជាងនៅអីខាងបឹងយើងក៏ធ្វើសំណងព្រៃនគរក៏ធ្វើសំណងនៅស្រុកយើងអញ្ចឹងដែរគឺរងចាំបាត់ក៏ទៅធ្វើធ្វើសំណងអញ្ចឹងពីព្រោះការងារសំណងអញ្ចឹងជាការងារដែលគេមិន មិនបៀតបៀនហ្នឹងហើយគេមិនបៀតបៀនយើងវាសេរីពីព្រោះយើងចង់យើងធ្វើបាន5ថ្ងៃគឺគិតលុយយើង5ថ្ងៃទៅយើងធ្វើបាន10ថ្ងៃគេគិតលុយយើង10ថ្ងៃហ្នឹងទៅហើយបើយើងមានការងារអ្វីសំខាន់យើងសុំចាប់គេមេគេឲ្យចាប់យើងទៅវាស្រួលជាងវិញចឹងអូខេអរគុណណាស់បងអូនអឺរើមកជួបគុណចាស់ណែបងអូនកើអរគុណច្រើនបានរៀបរាប់ពីទុកលំបាកប្រជាពលរដ្ឋយើង នៅខាងដែនដីកម្ពុជាក្រមបន្ទាប់ពីកូវីដហ្នឹងវាធូរស្បើយហើយប៉ុន្តែនៅតែមាន ភាពបន្ទាប់ពីយើងអឺអត់បានទៅធ្វើការងារអត់បានទៅប្រកបការងារចិញ្ចឹមជីវិតទៅដាំដោះអីហ្នឹងប្រជាប់ឲ្យកូវីដហ្នឹងវាធ្វើឲ្យភាពក្រីក្រហ្នឹងវារហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងមិនតាន់រើរួចទេនៅវា មានភាពខុសខ្វះខាតច្រើនអញ្ចឹងគុណចាស់សម្រិនមានអីឃើញទស្សនវិជ្ជាអីនៅតំបន់គុណចាស់ហ្នឹងមានឃើញអីប្លែកដែរទេ អំពីបញ្ហាបន្ទាប់ពីកូវីដនឹងធូរស្បើយទៅហើយនឹងប្រជាប្រដ្ឋយើងមានការងារធ្វើ ដែរទេហើយនៅមានសភាពខុសប្លែកពីមុនយ៉ាងម៉េចយ៉ាងណាដែរទៀតណាហើយជាបឋមសូមនមស្ការគុណបនប្រាសរតនាត្រ័យទាំង3ដោយ អឺគោរពនិងសូមនមស្ការប្រគុណម្ចាស់ដែលគ្រប់ព្រះអង្គដែលកំពុងតាមដាននៅវេទិកា KKCC TV នេះ ដោយគោរពនិងសូមអឺនមស្ការចំពោះប្រគ្រូវាគ្មិនសម្របសម្រួលសម្រាប់ចំពោះកម្មវិធី KCT TV ដោយគោរពនិងចម្រើនពរបងប្អូនគងនិងញាតិញោមដែល តាមដានលើវេទិកានេះជាទីរាប់អាន។ ព្រោះហើយអឺចិត្តបំណាច់ឆ្នាំហ្នឹង2011ហ្នឹងនៅប្រហែលថ្ងៃទៅមកទិតទៅនិយាយថានោះមកទិតទៅដាច់ហើយព្រឹត្តិការណ៍ដែលអឺ2021ហ្នឹងញាតញោមដឹងស្រាប់ហើយចំពោះខ្មែរក្រមវាមានច្រើនរឿងច្រើនព្រឹត្តិការណ៍ដែលជាពិសេសនិយាយស្របគឺព្រឹត្តិការណ៍ទាំងឡាយហ្នឹងគឺច្រើនទៅធ្លាក់ទៅករណីការរំលោភសិទ្ធិ ណាពង្លោកសិទ្ធដីធ្លីសិទ្ធមនុស្សអីនេះហើយនិយាយរួមគឺលោកខ្មែរក្រមនឹងរងក្រោះ2021បើគិតទៅថា2020ចុងឆ្នាំ2020ដល់2021នោះវាមានព្រឹត្តិការណ៍ព្រឹត្តិការណ៍ចំពោះសិទ្ធិមនុស្សខ្លះមកលើញាតញោមបងប្អូននៅខ្មែរក្រមខាងដើមគឺរឿងដីធ្លី អឺនៅខេត្តកំមួនសនេះតែខ្ញុំកណានិយាយថាអឺខ្ញុំកណារឿងវាចូលរួមចូលរួមជឿចាប់ហើយចេញសកម្មរឿងវុនវងដែបបងវុនវងដែបនៅខេត្តកំមួនសនេះដោយភាពអយុត្តិធម៌ហើយវាហួសហេតុណាឃើញហួសហេតុឌីធ្លីអានឹងវាខាងដើមគឺខាងឌីធ្លីទេឌីធ្លីដែលញាតញោមនៅនឹង អឺវាប៉ះពាល់ដល់ជាង3000ហិកតាណារងក្រោះញាតញោមជាង100គ្រួសារហើយឌីធ្លីហ្នឹងគឺខ្ញុំកណាចូលរួមហ្នឹងហើយបានកាប់រឿងហេតុទាំងឡាយហ្នឹងគឺអឺវាឃើញឃើញវាឈឺចាប់ពេកហើយដើមរឿងគឺដីធ្លីហ្នឹងកាត់ព្រោះកាត់ហ្នឹងធ្វើពី មុនរំដោះណាគឺកាល73ណា73 74ណាអាហើយគាត់ធ្វើប្រមាណដំណរមកហើយវល់នេះតាមច្បាប់ ដែលខ្ញុំកណាធ្លាប់រៀនច្បាប់ពេលហ្នឹងអាច្បាប់ដេធ្លេហ្នឹងមក2091ហ្នឹងគេធ្វើដាច់ស្រេចអស់ហើយប៉ុន្តែអឺចំពោះញាតញោមកាត់នៅ អឺថេតកមួនកមួនសនហ្នឹងគាត់បែរជារងក្រវិញណាហើយខ្ញុំកណានិយាយមិញមានគេខលមកលឺទេមិនដឹងអត់លឺតទៀតអត់ទេបាទកណាមិនឃើញវេទកាវិញ អត់អីទេអឺទៀនអាចនិយាយបានមិនអីទេកណាមិនឃើញវេទកាវេទកាវិញកណាមើលឃើញទេទៀនគាត់គាត់ថាទូរស័ព្ទហ្នឹងវាហាងហាងកៅពីហ្នឹងនៅរដ្ឋាភិបាលហ្នឹងគេបានធ្វើឲ្យនេះតាមខ្ញុំកណាសិក្សាហ្នឹងគឺច្បាប់ដីធ្លីហ្នឹងគេត្រូវគេត្រូវបំពេញកិច្ចឲ្យអស់ហើយ ហើយចំពោះដល់ញាតិញោមដែលនៅខេត្តកមួនសហ្នឹងបែរជាមិនធ្វើกระដាស់បានគេហៅប្លង់ដីហ្នឹងមិនបង្ហិលសិតឲ្យគាត់ពួកធ្វើគ្រាន់តែមាន បង្កាន់ដៃពួកគាត់ធ្វើវល់ប៉ុនរយឆ្នាំមានតែដល់ប្លង់ដីมันมันហៅពួកគាត់ធ្វើធ្វើអារឿងហ្នឹងវាអញ្ចឹងទេហើយរហូតដល់អឺបាទផលដល់ បងវុនវងដែបហ្នឹងគាត់ជាអ្នកស៊ីនួយត្រាក់តរទេគាត់បើកត្រាក់តរទូកោះកាយដីហ្នឹងទេប៉ុន្តែដោយអាស្រ័យគាត់រួមរួមជាមួយញាតញោមហ្នឹងពេលដែលហៅថាអឃើញពួកពលីតរារាំងមិនអោយធ្វើស្រែហ្នឹងមកធ្វើស្រែហ្នឹងគាត់គាត់ចូលរួមទៅពលីហ្នឹងគេចោទថាគាត់នឹងរារាំង រារាំងពីធ្វើការអញ្ចឹងណាពីខាងរដ្ឋអាជ្ញាធរនឹងគេចោះនេះនឹងគឺយើងប្រឆាំងគេចោទថាយើងប្រឆាំងប្រឆាំងគេចោទអញ្ចឹងរហូតដល់រាល់ថ្ងៃហ្នឹងគាត់ចាប់គុកអាដល់ដាក់ទោសពីពីឆ្នាំទោសគាត់នឹងហើយឈឺចាប់តាមាសម្លឹងហើយមកសួរតាមាមិនដឹងហើយបែរជាខ្ញុំកណា ធ្លាប់រៀនហើយឃើញជាងតោនៅមិននឹងដែរ មាន បានចូលរួមដែរថ្ងៃបើកសវនាការហ្នឹងហើយថ្ងៃហ្នឹងក៏តោក៏រួមបានបន្តិចតែมันបានចូលហ្នឹងនោះទៅទីលានក្រៅហ្នឹងពួកពលានគេររឿងថាពួកកនតមាហ្នឹងឆ្លងខេតអឺគេហៅរដូវកូវីដណាគេយកលេសហ្នឹងគេតេតគេចាប់គេយកទៅតេតតាមពិតគេមិនចង់ឲ្យកនតមាចូលរួម ណានឹងមានវីដេអូញាតិញោមឃើញហ្នឹងនៅក្នុង VOKK ហ្នឹងអឺព័ត៌មានហ្នឹងខែ6ហ្នឹងអឺថប់នោះវាមានរឿងជាច្រើនរហូតដល់អាស្លាឆោធាននេះវិញចឹងអាស្លាឆោធានហ្នឹងខ្ញុំកណាមិនបានដល់សពថ្ងៃហ្នឹងមិនថនបានទូបតល់ទេប៉ុន្តែក៏តាក់តងអឺអឺអឺពីចម្ងាយតាមដានហ្នឹង តប់នោះរឿងមេរីនមេរីនមេរីនហ្នឹងហើយពីសិលពីថ្ងៃ17ហ្នឹងបើអាស្រ័យតាមដានហើយថ្ងៃហ្នឹងក៏ធូធូរួមដែរធូមើលមើលមើលស្ថានភាព កាត់មិនបិចចឹងណាមកពីតាមដែលលិខិតគេចាប់គាត់នឹងមានថា PK គេសន្យាគេថា PK កលែងឬមួយអឺ ដល់លេងមេរីហ្នឹងហើយដល់ហួស 2K ទៅមានណាត់គ្នាទៅជួបថាកាត់ហ្នឹងហើយចែកដនដែរថ្ងៃហ្នឹងចែកដនដែរទៅស្រាប់ទេអឺពួកភ្លៀនហ្នឹងហៅគ្រួសារកាត់ហ្នឹងទៅយកអាវមកទៅយកអាវអាវដែលពួកភ្លៀនឬអូយយកភ្លៀនហ្នឹងវាភ្លៀនគាត់មិនតធ្វើការហ្នឹងផងអាភ្លៀនព្រះចរាចរណ៍ផងថ្ងៃទៅយកអាវ3ទូរស័ព្ទមួយហ្នឹងអឺ ហើយថ្ងៃហ្នឹងក៏ពីករណីទៀតហើយព្រឹកថ្ងៃហ្នឹងគឺខ្ញុំកណានោះមិនចាំថ្ងៃប៉ុន្តែថ្ងៃហ្នឹងចាំពីករណីគឺ ស្ថាផ្លូវចាប់អឺពលិខាង ប្រមធនស្ថាផ្លូវចាប់យកសុភោបងតិចថាហើយក្រោយនោះគឺព្រឹកនឹងដដែលអឺព្លីននោះក៏ទៅចូលយកអាវហើយនឹងទូរស័ព្ទថាមេរៀនដែរអាវ3 អោមានអោ ADT អោរំលឹកខួប72ឆ្នាំកម្ពុជា ក្រមបាត់បង់អីចឹងណា នៅទៀតហើយអោទី3នោះនិយាយអឺនេះទេរូប SDG ត្រាល់ហើយមាន ដាក់ក្រាក់ស្លុកអក្សររលិតជាតិរលាយ អក្សរពនរាជទឹកជាតិតកងតកាននេះណាថ្ងៃនេះគឺធូរចៃដនមែនខ្ញុំកណាសូម លើកទួតហ្នឹងគឺធោពេលហ្នឹងគេមកសបកកងមកសបកទៅពលីហ្នឹងហៅគ្រួសារកាត់ធោយកអាវហៅធោទេតែមិនដឹងថាយកអាវផងដល់ពេលគាត់ត្រឡប់មកមកហ្នឹងបានគាត់ថាអូពលីហៅធោហ្នឹងមានបដិទ្ធមេដៃទទួលអាវ3និងទូរស័ព្ទ1ប្រដិតមេដៃមិនទៀតមិនសួរមើលអំពីឡើងព្រឹត្តិការណ៍ដែលខ្ញុំកណាក្លឹបចូលរួមណា ចូលរួមហ្នឹងហើយកណាចង់ចង់ជាក់ទៅទៀតអឺអាការដែល គេផ្ដិតមេដៃធ្វើឯកសារច្បាស់លាស់ទៀតអត់លឺផងអឺកូនចាប់បិទសិនបិទសិនចាំចូលវិញកណាអឺផ្ដិតមេដៃហ្នឹងគេធ្វើអន្តឋានថេងគ្រូមកពេលខ្ញុំកណាមានមានឃើញបតល់ គឺអក្សរវ័យតកោកាត់នឹងគឺថាច់ថាច់គេហឿងណាតកោវ័យពីអក្សរនោះហើយមានកដាគេហៅអាការបង្កាន់ដៃទទួលយកអោហើយទូរស័ព្ទនឹងគឺពលានឹងវ័យវ័យអក្សរតកូលនោះពីហើយមាននគរបាលនគរបាលគេទទួលខុសត្រូវនឹងគឺយកយ៉ាងឋិនហ្នឹងណានគរបាលនោះមកគេណាក់ទទួលខុសត្រូវអារឿងហ្នឹងណា ហើយគេខ្សែមានប្រដិតមេដៃដល់ពីនោះមេដៃពីនោះគឺកូនកាត់មួយហើយកាត់នោះមួយពីទៅពីណាប់ម៉ែកូនផាន់មេរីហ្នឹងគ្រួសារមេរីហ្នឹងទៅជាមួយហ្នឹងហើយថ្ងៃនេះទៅមកផ្លែតអីទេទៅហើយកាត់ញ៉ែនោះអឺថាតិចចូលសន្តានថែងគ្រាន់តែកាន់អាស្ដោកមួយហ្នឹងមកហើយកាន់កដានហ្នឹងប្រដាប់មេដៃគឺបកលហើយផ្លែត្រឡប់ទៅហ្នឹង ហើយគាត់និយាយដែរថាខ្លាចគាត់សួរណោមអីរឿងគ្រួសារគាត់នោះរឿងមេរៀនជុងវាមិនឋានតែគ្រាន់តែអោយអញ្ចឹងហែកក្អោយផ្លឹងវាវាត្រូវទៅហើយគាត់មកមកវិញអានឹងគាត់មកគាត់រាយរាប់ប្រាប់ខ្ញុំកណាអញ្ចឹងហើយវីដេអូហ្នឹងក៏មានថតមកឃ្លីបកលៃដែរហើយខ្ញុំកណាផ្ញើឲ្យសាប្រនណាឲ្យ VOKK វីដេអូហ្នឹងមានថតឡើងហើយ តាមពុតទៅផត់ថ្ងៃនេះខ្ញុំកណាថតរួចច្រើនប៉ុន្តែផ្លេចចាំបាច់ថាកលឺថតនោះថតបានទៅពី3វីដេអូតិចតិចហើយថ្ងៃនេះដដែលក៏មានទូតាមគ្រួសារកាត់ទូដល់ប៉ុស្តិ៍ប៉ូលីសប៉ុស្តិ៍ប៉ុស្តិ៍នគរបាលស្រុកបាទទូដល់នឹងខ្ញុំកណៅផ្លេចមើលអាផ្លាកគេហាមឲ្យជួបជុំនឹងហើយចតម៉ូតូហ្នឹង ខ្ញុំកណាថតថាថតយកលេងនគរបាលពោះនោះហើយស្រាប់តែអាប៉ូលីសមួយវាផាក់អេផាក់ខោអោស៊ីវិលហ្នឹងវារត់ស្ទឹងវាធូរដល់នៅលបងហ្នឹងវាឈោមើលកណាវាមើលកណាប្លែមវាឈោមើលឈប់មើលហើយវារត់ចូលក្នុងហើយប៉ុស្តិ៍ប៉ូលីសហ្នឹងវាប្រាប់ប៉ូលីសពី3ណាក់ហ្នឹងហើយឃើញពី3ណាក់ហ្នឹងតម្រង់មកសៀសៀតម្រង់មកខ្ញុំកណាហៅ លោកអ៊ំមួយដែលឌុបកណាថាត្រូវធំអីមិនស្រួលទេទៅស្រួលទេហើយមកលួនទៅទុកឲ្យគ្រឿងហើយជឿងហើយលោកបងអឺគុំមានគុំសឿននេះវិញកាត់ណូទៅហើយខ្ញុំកណាថាមកមួយហ្នឹងហើយខ្ញុំកណាមករហូតទៅអានឹងសុំអឺរាយរាប់អាព្រឹត្តិការណ៍ដែលខ្ញុំកណាចូលរួម គឺពីទេបតលហ្នឹងគឺពីញាតញោមដឹងស្រាប់ឯងហើយនោះនឹងធ្វើ អាការងារហ្នឹងពលាវាឡើងឈ្មោះខ្ញុំកណាអស់ក្រុមកនកណាកណាកណាឲ្យសូមរួមប៉ុណ្្នឹងសិនគ្រូអូខេអរគុណឯគុណចាស់សំរិនដែលបានរៀបរាប់អំពីការងារដែលជួបប្រទេសនៅក្នុង ឆ្នាំ2021ដែលគុណចាស់បានជួបប្រទេសនឹងហាក់ដូចជាមានសេចក្តីកង្វល់ខ្លាំងអំពីបញ្ហារំលោភសិទ្ធិមនុស្ស ហើយនឹងអំពីសកម្មភាពរបស់កូនចាស់ បានសួរសុខទុក្ខនៅខាងសាលាឆោតទៀនភូមិកណ្រែងនឹងផងហើយនឹងបានទៅជួបគ្រួសាររបស់ញោមមេរិនហ្នឹងកូនចាំមេរិនបានទៅជួបអញ្ចឹងបងគឺបានចូលរួមហ្នឹងដែរបងសូមរេករាប់ប្រាប់រឿងរ៉ាវបន្តិចមើលបងបាទ អឺបាទថ្ងៃព្រោះនិយាយរមករឿងក្រុមគ្រួសាររបស់លោកមារីនហ្នឹងគឺអាខ្ញុំកណាចូលរួមបន្តហើយការដែលរៀបចំបងប្អូនឲ្យជួបជុំគ្នាហ្នឹងគឺខ្ញុំកណាបន្តគឺដូចជាអ្នករៀបចំដែរអឺដូច្នេះការដែលជួបជុំនោះគឺរៀបគម្រោងឬខ្ញុំបណ្ដារៀបគម្រោងពីព្រោះអឺយើងនឹកឃើញថាអឺការដែលគេចោះចាប់លោកមារីននោះ ក្នុងលិខិតគេអានហ្នឹងគេថាចាប់ឃុំដើម្បីបង្រៀនការរៀនសូត្រក្នុងរយៈកាលពីខែដូច្នេះអយើងមើលឃើញសកម្មភាពគាត់ចាប់យ៉ាងប្រចាប់ទៅនោះទៅគ្រប់ពីខែព្រោះគ្រប់ពីខែអញ្ចឹងបណ្ណាខ្ញុំកណ្ណានឹងប្រាប់បងប្អូនយុវជនសកម្មនៅខ្មែរកម្ពុជារបស់យើងនឹងថារឿងរបស់លោកមារៀននឹងគឺវាគ្រប់ពីខែទៅហើយដូច្នេះបងប្អូនយើងនឹងត្រូវជ្រើសរើស ថ្ងៃយើងចុះទៅសួរសុខទុក្ខក្រុមគ្រួសាររបស់មេរៀនមើលតែរឿងមិនកើតបញ្ហាមិនហើយបានគេដោះលែងនៅឬមួយថាគេនុគមមកឡើយដូច្នេះថ្ងៃនោះដែលចុះទៅនោះគឺថ្ងៃទី6គឺថ្ងៃទី16យ៉ាខែ12ឆ្នាំ2021តែម្ដងអឺហើយនឹងត្រូវនឹងគឺចៃដន្យទៅដល់ព្រះគាត់នឹងហើយដល់ហើយគាត់ប្រាប់ថាគេមិនថនអស់ហើយទេអញ្ចឹងហើយខាងឯកសារនឹងគេផ្ញើទៅខាងតឡាការកាត់ដីខាង ន្លែងដែលបន្ទប់ការពិនិត្យអញ្ចឹងណាដូច្នេះថ្ងៃនោះដូចចៃដនចៃដនដែលកន្លែងដែលគេមកហៅក្រុមគ្រួសាររបស់មេរៀននោះទៅគេសងទូរស័ព្ទហើយនឹងអាដូចលោកគ្រូគឹមសំរិទ្ធមានប្រសាសន៍ឯមិនអញ្ចឹងអឺថ្ងៃនោះដែលដូចថាខ្ញុំកណ្ដាលហ្នឹងមិនអត់មានដឹងមុនទេរឿងគេសងអាវហ្នឹង ដូច្នេះអាត្រូវនឹងបណ្ណាខ្ញុំកណាក៏មាននិយាយប្រាប់គាត់ដែរថាពីប្រុសយើងខ្លាចណាយើងខ្លាចតាមរែងថាអឺខ្លាចក៏បានគេដឹងថាបងប្អូនយើងចោះជួបជុំគ្នានឹងអឺគោលការណ៍យើងឡើងទៅខាងស្រុកសកតកោនឹងដើម្បីជួបលោកមេរៀនចឹងណាដូច្នេះខ្លាចខ្លាចលោកគេនឹងអឺហៅគ្រួសារលោកមេរៀនធូននឹងខ្លាចលោកគេពញាពេលពញាពេលឲ្យយើងអស់មកធ្វើការនៅខាងអឺគុំខិតអឺ ស្រស់តកងទៅយ៉ាងហ្នឹងអញ្ចឹងដូច្នេះបិណ្ឌខ្ញុំកណ្ដាលនឹងនិយាយប្រាប់គ្រូសាស្ត្រលោកមេរៀនបន្តថាបើគេហៅឡើងតូននឹងយើងជជែកគ្នាឬមួយធ្វើការក្នុងសំណុំរឿងតលោកមេរៀនទេក្រៅពីនោះគឺអត់មានធ្វើការអ្វីផ្សេងទាំងអស់ពីព្រោះគោលការណ៍របស់យើងគឺរឿងលោកមេរៀនតែប៉ុណ្្នឹងឯងដូច្នេះទៅទៅបានប្រហែលជា10នាទីចូល10នាទីនឹងគេធ្វើលេខកាត់ដែលទទួលអាឲ្យទទួលទូរស័ព្ទមកវិញហ្នឹង យើងថាប្រហែលជា5 10នាទីទៅចា5 10នាទីដូច្នេះអឺក៏តាមការ line នេះដែរគឺខ្ញុំមានយោបល់បន្តិចអឺគឺបងប្អូនរបស់យើងទាំងអស់គ្នានៅ កម្ពុជាក្រមនេះខ្មែរក្រមរបស់យើងនឹងរឿងអាវដែល SBG និងអាវការរំលឹកគោះបាត់បង់ទឹកដីខ្មែរកម្ពុជាក្រមមើលនៅមួយថាអាវដែលមានផ្លាកសញ្ញាដើមចុះទាលរបស់លោកតាចវាយកុយហើយនឹងមានអសរវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាជាតិកណ្ដាលហ្នឹងគឺអាវហ្នឹងដែលគេសងមកខ្មែរកម្ពុជាក្រមរបស់យើងហើយហ្នឹងគឺអាវហ្នឹងវាស្របច្បាប់បានន័យថាអាវហ្នឹងវាស្របច្បាប់ទាំងអស់ ដូច្នេះសូមដល់ឆ្នាំក្រោយឆ្នាំក្រោយឆ្នាំក្រោយទៀតឲ្យបងប្អូនខ្មែរកម្ពុជាក្រុមរបស់យើងនិងបងជាពិសេសបងប្អូនខាងយុវជនសកម្មនឹងឲ្យមានផាកឲ្យគ្រប់គ្រប់គ្នាជាសំខាន់គឺអឺថ្ងៃដែលអឺខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រុមរបស់យើងពីប្រងអឺខាងអង្គរបាលគេចាប់យកទៅហើយគេ គេចាប់ផុតចុះទៅហើយនឹងគេសងមកនឹងព្រះបានថាអានោះវាមិនមានអ្វីគួរឲ្យខុសច្បាប់ទេដូច្នេះបើសិនបងប្អូនឆ្នាំក្រោយបងប្អូនប្រាក់នឹងគឺវាសេរីក្នុងខ្លួនហើយពេញសេរីអត់មានខ្លាចថាអូអឺសប្តាហ៍ថ្ងៃហ្នឹងសប្តាហ៍ថ្ងៃហ្នឹងប្រាក់អាវថាអូអាវនោះអាវនោះប្រាក់ទៅគេចាប់វិញចឹងអាវនោះគេប្រាក់ទៅគេចាប់វិញចឹងពីប្រុសគេចាប់លោកមារីននឹងគេតកតទៅថាប្រប្រតប្រាក់អាវយឺតចឹងបិទគេចាប់ចឹងណាដូច្នេះបិណ្ឌបងប្អូនយុវជនខ្មែរកម្ពុជារបស់នោះគេខ្លាចគ្រប់គ្នា គេខ្លាចថាអូប៉ាអាវនឹងគេចាប់ពីលោកមេរៀនជាងគេវាមានគំរូអញ្ចឹងដូច្នេះសូមបញ្ជាក់បងប្អូនថាអាវនឹងគេសង់មកវិញហើយព្រះបានថាគេសង់នឹងគឺអាវរបស់ពេញច្បាប់វាអត់មានអ្វីគួរឲ្យខុសច្បាប់ទេប៉ុន្តែគេសង់ជាងមកវិញដូច្នេះសូមដល់ឆ្នាំក្រោយក្រោយក្រោយក្រោយទៀតនឹងគឺដល់ថ្ងៃដែលរំលឹកខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោយនឹងសូមបងប្អូនខ្មែរក្រោយរបស់យើងឲ្យមានអាវរលរៀងរាល់អឺអឺមានអាវរត់តាក់រលគ្នាតម្រាំបាទនឹងឯងនឹងការដែល អឺខ្ញុំកណាមមានយោបល់ឯនឹងដល់ចំណែកដែលដល់ពេលតើសួរអំពីបងអូនកូនចាស់បានរៀបរាប់មិញហាក់ដូចជាមិនតន់ដឹងថាគេឲ្យយើងផ្តិតមីអាយតើក្នុងឯកសារហ្នឹងយើងបានមើលឯកសារហ្នឹងក្រោយឲ្យគាត់ថតទុកឲ្យកុំឲ្យគាត់ផ្តិតមីអាយជន់អីអាការផ្តិតមីអាយហ្នឹងមិនដឹងជាឯកសារហ្នឹងគេនិយាយពីអីណាក្រោយប្រាប់បងប្អូនយើងថាមុននឹងផ្តិតមីអាយអ្វីមួយត្រូវសុំថតគេឡើងថតឬក៏យើងផ្តិតហើយយើងថតទុកណា ដើម្បីកុំអោយគេយកឯកសារយើងទៅទៅបន្លំទៅអាចជួយចោតប្រកាន់យើងបានទៀតបងអូនណាជួយប្រាប់ផងអត់ដល់ពីប្រុសអាកន្លែងលេខខិតហ្នឹងអាខ្ញុំកណ្ដាបានមើលដែរពីប្រុសលេខខិតហ្នឹងអត់មានគេអត់មានដាក់ក្វែងឆ្ងាយទេគេគ្រាន់តែថាគេដាក់ក្នុងហ្នឹងគេសងមកយើងហ្នឹងអោរឹប3ហើយអោរឹបហ្នឹងមានរឹប3ហ្នឹងមានអញ្ចឹងអញ្ចឹងដល់ពេលទូរស័ព្ទហ្នឹងបាទហ្នឹងឯងទូរស័ព្ទហ្នឹងអាម៉ាកអ្វីស្រីអ្វីលេខទូរស័ព្ទហ្នឹងអា លេខរបស់ទូរស័ព្ទផលិតឡើងនឹងលេខអ្វីៗជាងគេដាក់ប៉ុណ្្នឹងទេចូលគាត់ចំណែកដែលរឿងរឿងអ្វីផ្សេងទៀតក៏ប៉ុន្តែអត់មានទេគ្រាន់តែប្រឹកនេះដែរនៅតារាងកន្លែងនេះបាទនឹងថ្ងៃពីប្រដដូច្នេះដើម្បីនេះគ្រាន់តែយើងថាតែគេសង់ឲ្យយើងមកហើយនឹងគឺអានោះគឺមានចូលឲ្យគួរឲ្យខុសច្បាប់ឲ្យវាត្រង់ឯក្រោយទៅអានឹងយើងបានហើយដល់ចំណែកដល់ពេលកន្លែងហ្នឹងហើយនឹងបានពួកខ្ញុំកណ្ដាលហ្នឹងមិនហៅគ្នាទៅមើលទៅសួររឿងរបៀបរៀនពីប្រុសតូនហ្នឹងសួរទៅរបៀបរៀនគេមិនតាន់ឲ្យចេញហ្នឹង ហើយដល់ពេលខលទៅសួរនោះខាងប៉ូលីសនោះគេថាអឺឯកសាររបស់លោកមេរៀននឹងគេផ្ញើទៅខាងច្បាប់ខាងត្រួតពិនិត្យពេលច្បាប់ខាងត្រួតពិនិត្យនឹងឡើងតឡាការដើម្បីរងចាំថ្ងៃដែលគេកាត់ក្តី ដូច្នេះហេតុម៉េចសួរបញ្ជាក់ទៅថាបើសិនបញ្ជូនលោកមេរៀនទៅខាងតឡាការកាត់ក្តីទៅខាងបន្ទប់ត្រួតពិនិត្យនឹងមិនគេមិនប្រាប់គ្រួសារលោកមេរៀនឲ្យដឹងមុន ចឹងណាហើយដល់ពេលខាងក៏បាននឹងវានិយាយមកថារឿងនឹងគឺជារឿងរបស់វារៀនម្នាក់ឯងអត់គ្រួសារអត់មានពាក់ព័ន្ធអ្វីទេដូច្នេះការគេនិយាយមកចឹងការខុសច្បាប់មកទៀតពីព្រោះអ្វីអ្នកដែលគេជាប់កោះហៅនឹងអ្នកដែលគេឃុំអញ្ចឹងអ្នកក្រុមគ្រួសារគេគេមានខ្វល់ដែរពីខ្វល់ពីសុខភាពខ្វល់ពីចាប់មិននឹងចាប់ទូចនាមកចនាដូច្នេះនិយាយមកថាអត់មានប្រាក់ប៉ុណ្ណឹងគឺវាកោះហើយដល់ពេលអញ្ចឹងទៅ យើងគ្រាន់តែទូខ្លោះមើលទេពីប្រកគេមិនឲ្យចូលអញ្ចឹងណាពីប្រកគេឲ្យតែក្រុមគ្រួសារគាត់នឹងតកូនគាត់ចូលតែពីណាទេពីប្រកកន្លែងនោះកន្លែងសាលាអឺស្រុកនោះគឺគេមានលបងឯយ៉ាងចឹងដល់ក្រោយយើងថាឲ្យយើងចូលមានគោលការណ៍អ្វីបញ្ញត្តិអ្វីអ្វីរឿងអ្វីចូលជួបអង្គរបាលឆ្មើឆ្មើមិនគេបើ ធ្វើឲ្យយើងចូលដល់ពេលយើងដែលគ្មានទូនីតិយើងគ្មានចូលទេគ្រាន់តែខ្លះនៅខាងក្រៅមើលមើលយើងទៅមើលមើលសកម្មភាពដែលឲ្យកូនគាត់ចូលនឹងដល់ពេលកូនគាត់ចេញមកនឹងមានប្រមានអ្វីអ្វីផ្សេងផ្សេងចឹងណាដូច្នេះហ្នឹងគេថាចាក់នឹងគេប្រាប់ក្រោយគេគ្រាន់តែនិយាយចឹងហើយដល់ពេលយើងសួរគេគេថាមិនដឹងប៉ុន្តែដល់ពេលចំណែកដែលគេនិយាយប្រាប់មកក្រុមគ្រួសារមានរឿងថា អស់រឿងអ្វីអ្វីមិនដឹងសួរគេដល់ពេលសួរគេគេមិនដឹងហ្នឹងវាចោលវាមិនដឹងថានយោបាយកិច្ចអ្វីខ្ញុំក៏មិនដឹងដែរដូច្នេះក៏ឥឡូវសក់តសពថ្ងៃហ្នឹងពេលពេលម្សិលហ្នឹងខ្ញុំបណ្ដាបានសួរក្រុមគ្រួសារគាត់ថាមិនធន់មានលិខិតអ្វីបញ្ជាក់ច្បាស់ថាឡើងតឡាការថ្ងៃណាអីថ្ងៃណាចឹងមិនធន់នៅរឿងលោកនាយរៀនដែលខ្ញុំបណ្ដាចូលរួមថ្ងៃទី16ខែ12ឆ្នាំ2021បាទហើយដល់ពេលយើងញាក់មកកន្លែងនឹងការខាងសាលាឆោតទៀននៅខាងភូមិរែងភូមិកំរែងហ្នឹងលិខិតលំហយ ពេលអាមួយសិលមួយថ្ងៃគឺថ្ងៃទីអាថ្ងៃទី10ម៉ានទេគឺសិលមួយថ្ងៃហ្នឹងខ្ញុំមើលថ្ងៃហ្នឹងទី20បាទបាទថ្ងៃទី20អឺដូចជាថ្ងៃទី20ហ្នឹងអាអឺពួកខ្ញុំកណ្ដាលហ្នឹងទៅគួរម្ដងថាទៅយើងធ្វើមើលសកម្មភាពអឺបងប្អូននេះជាទៅសួរសុខទុក្ខមើលបងប្អូនយើងនៅខាងកំរែងហ្នឹងអឺ ពីការសុខភាពរឿងកូវីដហើយពីការខាងសាំងសង់ស្លាឆតទៀតនឹងពីព្រោះអពេលទៅដល់នោះផ្លោរៀងវាពិបាកជួលហើយដូចថាដោយបងប្អូនគាត់ប្រាប់មកអញ្ចឹងដូចបងប្អូនភូមិស្រុក នៅ ខាងកំរែងហ្នឹងគាត់ប្រាប់មកដល់ពេលយើងគ្រាន់តែស្ដាប់ស្ដាប់ទេហើយដល់ពេលយើងចប់ទៅពិនិត្យបន្តមើលបន្តហ្នឹងក៏ជាដូចចាប់ពាក្យដែរគាត់ប្រាប់ហ្នឹងហើយដូចដូចគ្នាអញ្ចឹងពីព្រោះ នៅខាងខាងក្រោយខាងឯណោះនោះវាមានតែគេហៅខាងសាលាបង្ហាត់បង្រៀនកងទ័ពគេគេហៅថាទ្រវងស្រូវនោះគឺអត់មានកងទ័ពបាទបាទសាលាបង្ហាត់បង្រៀនបាទបាទសាលាហើយដល់ពេលផ្លូវខាងឯណោះនោះផ្លូវនោះកន្លែងផ្លូវខាងក្រៅដែល ក្រមគ្រួសាររបស់វៀតណាមវៀតណាមគេរត់នោះនោះគឺផ្លូវធំហើយផ្លូវកៅស៊ូឡើងស្អាត ហើយដល់ពេលផ្លូវឡើងមកខាងស្នាចូលទៀនបងប្អូនខ្មែរខ្មែរនោះគឺផ្លូវគេដាក់តឡើងចាក់តាក់រស់យើងតែយើងតែបែកបាក់យើងហើយមានការទម្លាប់អីចែងយកអញ្ចឹងហ្នឹងពីព្រោះដូចជាបងប្អូនគាត់មានប្រាប់ដែរគាត់ថាផ្លូវកន្លែងចិត្តចិត្តវៀតណាមនោះគឺស្អាតមានភ្លើងតាមផ្លូវតាមអីអញ្ចឹងហើយដល់ពេលចំណែកកន្លែងខ្មែរយើងនោះនេះគឺអត់គឺខ្វះខាតខ្វះទាំងទឹកស្អាតប្រើផងខ្វះទាំងភ្លើងភ្លើងផ្លូវផងខ្វះទាំងសពានឆ្លងផងពីព្រោះផ្លេចថតសកម្មភាពនៃសពានកដាក់ដល់ អាសូវមិនបាននឹងដើម្បីកដឆ្លងហើយដល់ពេលចំណេញហ្នឹងលបនវៀតណាមគេរត់ណូនហ្នឹងគឺសពៀនគេដុកឡើងមកស្អាតស្អាតទាំងអស់ហើយដូច្នេះដល់ពេលយើងគ្រាន់តែស្ដាប់ស្ដាប់ទៅដល់ពេលខ្ញុំកណាចូលទៅបន្តហ្នឹងគឺបន្តមែនទែនគឺពុតប្រកបដែរគាត់និយាយហ្នឹងគឺអត់មានអ្វីគួរឲ្យខុសទេអត់មានអ្វីគួរឲ្យតែយើងថាការលើកខ្វាយទេយើងមើលឃើញហ្នឹងគឺព្រះបានថានៅកន្លែងហ្នឹងគេចែកបែងចែកមែនណាបែងចែកពូជសាសហើយហ្នឹងយើងព្រះបានថាបែងចែកពូជសាសបាទតែងាកមក បាទបាទហ្នឹងហើយដល់ពេលញាក់មកឡើងយើងស្ដារសោះទៀតហ្នឹងគឺបងប្អូនគាត់ក្តាស់ខ្នែងណាគាត់ក្តាស់ខ្នែងគាត់សាំងសង់គាត់ត្រូវតែបានហើយដល់ដល់ពេលអឺសួរសុខទុក្ខពីបងប្អូននោះថ្ងៃនោះដល់ពេលតនោះឃើញគាត់ប្រមូលសាំងសង់ហ្នឹងហើយរត់គេមកខាំគាត់ដល់រត់ថ្ងៃហ្នឹងហើយរត់រត់គេមកហាមគាត់គេមិនឲ្យសាំងសាំងពីព្រោះយើងដឹងច្បាប់ហើយយើងដឹងច្បាប់ច្បាស់ថានៅឯខាង ភ្នំពេញក៏អញ្ចឹងនៅខាងកម្ពុជាក្រមយើងក៏អញ្ចឹងដែរសាងសង់អ្វីមួយដែលខុសច្បាប់គឺគេពន្លាយហើយគេយកអត្រាក់មកគេពន្លាយដូច្នេះកន្លែងហ្នឹងគាត់ថាមានការគម្រាមកំហែងមិនឲ្យសាងសង់ពីប្រុសគេខ្លាចទៅដល់ថ្ងៃក្រោយហ្នឹងវាផ្លូវវាតម្លៃចេញទៅខាងអឺតាប់តាហ៊ានហ្នឹង គេនឹងគេខ្លាចខ្លួនថាវាមិនបានទលំទលាយឡើងគេគេថាទៅហេតុរបស់គេនឹងបានគេគេថាមកហាមខត់ហាមខត់យ៉ាងពីប្រុសសាងសង់ស្លាយកទៀតនឹងអត់មានអីគួរខុសច្បាប់ទេហើយកន្លែងដែលខ្ញុំកណ្ដាចាប់អារម្មណ៍បំផុតនោះគឺបងប្អូននៅភូមិកំរែងនោះបើសិនគាត់មានការទៅវត្តគ្រប់ដូចជាជាបរដ្ឋខ្មែរបើយើងដូចជាបានចូលឆ្នាំបានដូនប្រជុំបានអញ្ចឹងក៏ទៅឆ្ងាយណាពីប្រុសកន្លែងភូមិវត្តគាត់ចូលក្នុងបាទនៅឆ្ងាយពីវត្តហ៎ ឆ្ងាយពីវត្តណាពីប្របើបើសិនគ្មានស្រាចោលទៀននោះបងប្អូនគាត់នៅខ្មែរខ្មែរនៅតំបន់នោះគាត់ទៅវត្តនោះឆ្ងាយជាងជាង10គីឡូដីឆ្ងាយណាស់ហើយតំបន់នោះនោះដូចឆ្ងាយមែនតើបិណ្ឌបិណ្ឌខ្ញុំគាត់ថាអូហើយចាំបងប្អូនទៅវត្តណាគាត់ថានឹងមកវត្តកន្លែងនេះដល់ពេលយើងចេញពីខាងសាលាចោលទៀតនោះយើងទៅយើងទៅវត្តឆ្ងាយមែនតើហើយមើលទៅយើងមើលទៅបើសិនថាវត្តឆ្ងាយមែនតើដល់តំបន់នោះគឺបងប្អូនប្រជាពលរដ្ឋខ្មែរក្រុមយើងរត់នៅច្រើនបានសាងសង់សាលាចោលទៀតអញ្ចឹងគឺវាល្អហើយយើងយើងរត់គេ មានត្រូវការផ្នែកគ្រប់ត្រត្រូវការគ្រប់ត្រខ្មែរយើងបានសាំងសង់អញ្ចឹងគឺគ្រប់ត្រឲ្យពីប្រកបងប្អូនបានទួចអត់បានដល់ឆ្ងាយយើងមានចំណេះគ្រប់មួយជាដូច្នេះគេមិនអោយគេមិនអោយអញ្ចឹងគួរឲ្យអឺនយោបាយរបស់គេដល់ហ្នឹងដូចខ្ញុំកណ្ដាលបាននិយាយពីមុនហ្នឹងវាខ្លាចប៉ះពាល់ដល់ខាងសាលាបង្ហាត់បង្រៀនកងថប់ហ៊ានមកគេអញ្ចឹងនឹងគេជឿនឹងឡាពីប្រោះយើងទៅមើលសកម្មភាពបន្តហ្នឹងបាទហើយគៀការដែលឡាគួរឲ្យចាប់អារម្មណ៍មិនបំផុតនោះគឺបងប្អូនគាត់វាក្លាហាន នៅកន្លែងហ្នឹងគាត់ក្លាហានណាស់ខ្ញុំកណាសួរមើលអស់បងដូចថាបងមកអឺធ្វើជាកម្មករធ្វើសំណងលើស្លាកចុះទៀតមិនខ្លាចរត់ទេខ្លាចគេចាប់ទៅគុកទេគាត់គ្មានអីគួរខ្លាចគាត់ខាងរស៊ីហ្នឹងមុខរបររបស់គាត់បើសិនគាត់គាត់ធ្វើគាត់មានអ្វីជាជីវិតអានោះមុខរបរគាត់ធ្វើហ្នឹងគាត់ដូចតែគាត់ថាគាត់មានអ្វីគួរឲ្យខ្លាចអីវិញដែរហើយដល់ពេលងាកទៅមើលកន្លែងដែលព្រះអង្គធំហ្នឹងគឺព្រះពុទ្ធរូបហ្នឹងមាន ចាក់សមែនតើពីព្រោះយើងធ្លាប់មើលឃើញតែកម្មទាំងចកការគាត់ឡាយ ហើយដល់ពេលគិតចាក់សោច្រើនណាស់ហើយខ្លាចខ្លាចគេមកដឹកនឹងហើយខ្លាចគេមកដឹកប្រពុទ្ធរូបយើងយកទៅនឹងគិតចាក់សោចាក់សោទៅចប់នៅកន្លែងហ្នឹងតែម្ដងមានដឹកមកតែពីប្រាប់ឯងកាលមានចនរត់ហ្នឹងគឺគេយកអឺនេះយកឡានស្កាលៀកហ្នឹងគេមកដឹកមែនតើហើយគេមកយកដឹកទៅកាន់នឹងខ្លាចហ្នឹងគាត់ចាក់សោមែនតើហើយនិយាយរួមមកទៅពីប្រុសចាក់សោប្រពត្តរូបហ្នឹងគឺជាការខ្លាចទេគឺការការខ្លាចគេមកយកទៅទេ ចាំមិនមែនថាយើងធ្វើទៅមិនមិនចាក់សោឡើយអត់ទេបងបាទថ្ងៃនៅទៅចាក់សោឡើយហ្នឹងនៅទៅចាក់សោមិនហ៊ានដោះហងហើយកុំកុំកុំជាប់ទៅប្រកាន់ថាអូហេតុម៉េចយើងគ្រប់ពពុទ្ធរូបហេតុម៉េចចាក់សោព្រះអង្គអីចឹងចឹងនឹងមិនមែនថានេះទេពីព្រោះខ្លះគេមកយកខ្លះគេមកដឹកយកមិនមែនថាគ្រប់ព្រះអង្គមិនហេតុម៉េចចាក់ឲ្យព្រះអង្គនៅចប់ទៅមកក្រសែងចឹងចឹងណាអានេះជាការដែលថាខ្លះគេមកយកទេយើងនិយាយចឹងទៅបាទថ្ងៃ ហើយគួរឲ្យគាត់ទៅសើមែនទែនដែលគាត់គាត់នឹងមានចិត្តក្លាហានដែលយើងបានសាងសង់ឆ្លាតយោធានគួរបីរចនារបស់ខ្មែររបស់យើងនៅភូមិកំរែងនោះឲ្យបងប្អូនយើងកម្ពុជានៅជិតកន្លែងនោះអឺគួរឲ្យគាត់ទៅសើគួរគាត់ទៅសើមែនទែនហ្មងព្រោះអឺសង្ឃឹមថ្ងៃក្រោយថ្ងៃក្រោយចិត្តនោះឲ្យពួកគាត់នឹងខាងកសាងឆ្លាតយោធាននឹងឲ្យរួចជាស្ថាពរដើម្បីទុកជាឲ្យបងប្អូនកូនខ្មែររបស់យើងចំនួនក្រោយគាត់គ្រប់ពូជានៅកន្លែងនឹងបាទ លោកគ្រូបានសុំមកចូលរួមគ្នាទៀតអរគុណបងប្អូនចូលសុំបន្ថែមតិចទៀតត្រង់ចំណុចដែលបងប្អូនមានការរៀបរាប់បំបញ្ញមិញដែលថាគេឲ្យអាវយឺតហ្នឹងបន្តបន្តទៅទៀតឆ្នាំក្រោយឆ្នាំក្រោយឆ្នាំក្រោយទៀតសូមបងប្អូនផ្ដាំទៅយុវជន ថាកុំឲ្យ មានការខ្លាចទៀតឬក៏យ៉ាងណាបងប្អូនមានការ ផ្ដាំផ្ញើត្រង់ចំណុចដែលថាពួកគាត់នឹងហាក់ដូចជាខ្លាចក្នុងការពាក់អាវអាវយឺតជាដើមបងប្អូន បាទលោកគ្រូបាទហ្នឹងហើយដូចជាខ្ញុំកណ្ដាលនិយាយលើខាងលើខាងដើមហ្នឹងមិនអញ្ចឹងដែរពីព្រោះអឺដូចថារដ្ឋគេចាប់យកទៅអញ្ចឹងហើយដល់ពេលគេសមរនឹងព្រះបានថាក្រមការគេពិនិត្យច្បាស់ហើយគេអ្វីក៏ដោយដែលគេចាប់យកទៅហើយគេសមមកយើងព្រះបានថាគេពិនិត្យច្បាស់ហើយបើសិនការឲ្យយុទ្ធនឹងបើសិនប្រាក់ឡើងខុសច្បាប់គឺគេមិនអាចណាគេសងយើងទេគេមិនសងយើងទេទី1គេមិនសងទី2គេអាចកំទេចចោលទៅដោយការដែលខុសច្បាប់ ចឹងហើយដូច្នេះអឺដល់ពេលគេធ្វើលិខិតគេសងយើងមកទុំត្រូវពីព្រោះអឺមិនមែនថាគេសងនឹងសងដោយសតិសតិទេលិខិតសងទៀត ដូច្នេះបើសិនឆ្នាំក្រោយទៀតឆ្នាំក្រោយឆ្នាំក្រោយទៀតបើសិនបងប្អូនយើងមានការផាកអោយឺតថ្លែងការសោកស្ដាយឯទឹកដីខ្មែរកម្ពុជាក្រមយើងបាត់បង់អញ្ចឹងបើសិនមានការប៉ះពាល់ដល់រដ្ឋគីមូសូអញ្ចឹងសូមយកលេខខិតរបស់ដែលគ្រូសាស្ត្ររបស់មេរៀននោះគាត់ប្រដាប់មេដាយទទួលនឹងយកលេខខិតនោះឲ្យវាមើលទៅពីព្រោះដែលគេសងឲ្យយើងហ្មងនឹងគេមានលេខខិតទុំត្រូប្រយ័ត្នច្បាស់ថាដែលគេសងយកមកឲ្យយើងទាំងអស់ ម្ដងដល់ពេលគេសោះនឹងជាការគ្រប់ច្បាប់ហើយពីប្រុសដល់ពេលយកគេយកទៅព្រឹត្តពីប្រុសកាលនោះណាគឺអារដ្ឋនឹងគេបាននិយាយថាគេយកនឹងគេថាគេថាគេថាតាមយើគេថាក្រំទៅថាយកអាអឺគេថាគេយកទៅពិនិត្យទៅយកខត់ទុកហើយយកយកយកទៅខត់ទុកការរងចាំត្រួតពិនិត្យ ដូច្នេះឥឡូវការពៀខែគេពិនិត្យច្បាស់ហើយណាគេពិនិត្យច្បាស់គ្រប់ពៀខែគេសងយើងមកវិញដូច្នេះបើសិនការថាអាវយឺតនឹងកោះនឹងគេផ្ញើឡើងទៅខាងថ្នាក់លើថ្នាក់លើឬមួយថាគេបាត់ទាំងអស់ហើយបើថាគេពិនិត្យក្នុងពៀខែគេពិនិត្យច្បាស់ឡោះលត់ឡនហើយມັນគេសងមកយើងព្រោះថាសងមកយើងនឹងមិនគ្រប់ច្បាប់ហើយហើយថ្ងៃក្រោយនោះសូមផ្ញើពាក្យទៅដល់បងប្អូនយុវជនខ្មែរក្រមនឹងឲ្យបងប្អូននៅខ្មែរក្រមនឹងគឺយើងឆ្នាំក្រោយនឹងសង្ឃឹមថាបងប្អូននឹងផាក់ឲ្យបានច្រើនច្រើនមែនតើដើម្បីយើងចូលរួមមក បាទអត់ហ្នឹងឯងចេះចាប់អូខេហ្នឹងហើយគាត់ចាស់សំរិនមានអីថែមទៅលើប្អូនអឺថៃគ្រឿងទេដែលមានការចាប់អារម្មណ៍ទៅលើប្រជាពលរដ្ឋយើងជាពិសេសគឺនៅភូមិកន្រែងសាលាឆោទៀនហ្នឹងហាក់ដូចជាគាត់ មានភាពក្លាហានតើកូនចាស់មានអីផ្ដាំផ្ញើពួកគាត់ដើម្បីកុំឲ្យមានកលែងកលែងផ្សេងទៀតមានការភ័យខ្លាចកុំឲ្យភ័យខ្លាចហួសហួសពេកណា ដូចជាភូមិកន្លែងសាលាឆោតទៀនគេតស៊ូតាំងពីបាត់ដែរតែទេហើយគេតស៊ូបានដល់ប៉ុណ្ណឹងហើយកូនចៅមានអីថែមទេកូនចៅណាអឺបាត់សម្លេងអឺមិនចូលរឿងនេះកណ្ដែងខ្ញុំកណាចង់បញ្ជាក់តាមអឺបងគ្រឿងបានលើកឡើងមិញណារឿងគេហៅប្រាក់អោគំលប់ខួរពេលហ្នឹង អឺតាម៉ាខ្ញុំកណាសូមបញ្ជាក់ថាពីលឹងតោយើងបើអាវយើងជួយប្រសពប្រសែទៅហើយយុវជនបងប្អូនហ្នឹងកុំព្រួយបារម្ភអីមកពីអានឹងសិតគេពនិតហើយជាសក្តិច្បាស់គឺគេសងហ្មងហ្នឹងហើយអើអាវ3 3អាវ3ហ្នឹងវាមិនមែនថាធំ3ប្រើទៀតណា អាជាពិសេសបងប្អូនយុវជនមួយនេះគាត់ខ្លាចអារឿងបាក់ប្រន់ដល់ធំ3ប្រហើយដល់ធំ3ប្រហ្នឹងអាវហ្នឹងវាក្នុង72ឆ្នាំរំលឹកខួបអាបាត់បង់ទឹកដីហ្នឹងមានមានធំ3ប្រណាហើយបើថាខុសច្បាប់ឬមួយអ៊ីនគេមិនសងមកទេអាហើយខ្ញុំកណាចង់បញ្ជាក់តាមបងប្អូនគ្រឿងលើកឡើងណាហើយយុវជនថ្ងៃក្រោយឆ្នាំក្រោយៗមាន គប់អនុសាវរីយ៍ដែលនិយាយអំពីខ្មែរក្រមហ្នឹងសូមយុវជនយើងថាឲ្យជួយចែកចាយគ្នាយើងស្រឡាញ់រឿង AI ដែលយើងមិនស្រឡាញ់យើងខំរៀនអូស្រឡាញ់ទៅយើងប្រាកយល់សមអានេះជាឱកាសយើងប្រសពប្រសាយើងរក្សាអត្តសញ្ញាណជាពិសេសគឺអក្សរខ្មែរនៅដែនដីកម្ពុជា ក្រមញាតញោមដឹងស្រាប់ឯងអក្សរសាស្ត្រនៅទៅនឹងវត្តទេអាឡូ សម័យហ្នឹងយើងចង់ប្រសពប្រសាយអក្សរសាស្ត្រនោះវិញក្នុងកម្ពុជាក្រមមានតែតាមរយៈយើងប្រាក់អាវមានលេខអក្សរខ្មែរតួទៅគឺគឺខាងទំនៀមតម្លាប់អាដូចជាអ្វីដែលចាស់ចាស់ក៏ទុកមកគេបំបត្តិឧទាហរណ៍គេបំបត្តិគោមគេមិនអោយយើងហោះគុំរោអកយើងបោអាវយើងមានរូបគុំកុំអោយ ណត់ថាអើពីមិនយើងចូលដូនតារាយើងទុកហើយមិនទេដល់ដំណាក់កាលហ្នឹងគេបាត់យើងលើកផាកហើយយើងដាក់អក្សរខ្មែរអញ្ចឹងទៅយើងស្លាញ់អញ្ចឹងទៅយើងយើងមិនស្លាញ់ឥឡូវយើងរៀនស្លាញ់មកពីអាហ្នឹងជាកតាអឺសំខាន់ដើម្បីឲ្យយើងគឺបាត់បាត់សម្លេងទូរស័ព្ទចេះស្លាញ់ហើយតែយើងចេះស្លាញ់ហើយកូនចៅយើងចេះស្លាញ់ដែរខ្ញុំកណាសូមបញ្ឆាក់ហ្នឹងមិនចូលបញ្ហា ស្លាឆោត្រានហ្នឹងហើយដល់ចំពោះស្លាឆោត្រានហ្នឹងខ្ញុំកណាអាត្មាភាពហ្នឹងក៏តាមដានរឿយរឿយដែរហើយប្រចាំអញ្ចឹងណាថាប្រចាំអញ្ចឹងហើយក្លីបដែលវីដេអូដែលកាបងអូនស្រីអាសុងចន្ទាគាត់ឡាយហ្នឹងណាយើងញាតញោមឃើញស្រាប់ហើយកាត់ក្លាខានណាដូចជាបងឃីមវិញយើងគាត់និយាយ គិតនិយាយតឲ្យពលាណានៅពេលឡាយនេះគិតប្រាប្រាគាត់ថាម៉ែអានមកឡាមនេះនិយាយឡាម៉ែអានឡោវាទៅខុងឡោណាគាត់ចាប់ទៀតណាបាននិយាយថាគាត់គាត់និយាយថាពួកពលីធ្វើអញ្ចឹងខាតទេគាត់នឹងចំណេញណាគាត់គ្នានិយាយនោះមុខពលីទៅនឹងសេចក្តីក្រាហានគឺអញ្ចឹងថាគាត់គាត់មិនខ្លាចលែងនឹងសឲ្យឃើញគឺគាត់មិនខ្លាចហើយត្រូវណែត្រូវពលីឈរអៀងអើយអៀងអើយបោះទៅទៅ មិនហ៊ានឆ្លើយគាត់មួយម៉ាត់ហើយគាត់ស្រែកធំធំណាហើយគាត់ថាព្រោះឯងធ្វើជើងគឺខាត់ជំនាញគឺកាត់អាឡែងនឹងសល់ឃើញថានេះហើយឡាយជាច្រើនមានញាតញោមគាត់និយាយដែរគាត់មានប្អូនចន្ទាឡាយមានអឺបងប្រុសមួយគាត់ដើរសទឹងគាត់ជេណាគាត់ជេថាពួកកបាលពីរតម៉ាយល់អប្រាប់ថាកបាលពីរបានន័យថា យើងខ្មែរយើងបម្រើការឲ្យគេហើយយើងមកយកការថ្ងៃអាទិត្យថ្ងៃដែលវារដ្ឋាភិបាលហ្នឹងខាងខាងរដ្ឋបាលហ្នឹងគេមិនធ្វើការទេអាហ្មងហ្នឹងមកថតហើយជាអាម៉ូតូផ្លាស់ខៀវទៀតបាននិយាយថាយកមកអានឹងវាវាវាក្រៅក្របខ័ណ្ឌវារត់ណាវាមិនទៅទេហើយប៉ូលីសហើយអានេះនឹងមកថតគ្រានឹងបើតាម បើតាមញាតញោមគាត់យល់ណាអ្វីបានណាសិតអ៊ីមកថតគេហ្នឹងហ្នឹងហើយមួយក៏មានត្រង់កប់ខណ្ឌពេលពេលពេលរត់ណាហើយមកធ្វើការខុសថ្ងៃខុសម៉ោងហ្នឹងគេវាយបានណាបាននេះបងប្រុសមួយគាត់ដើរសន្ធឹងគាត់ថាគាត់ជាដល់គាត់ដឹងថាក្នុងមានខ្មែរខ្មែរនាំអាតគាត់ថាក៏ក្បាលពីរណាអានឹងខ្ញុំកណាលថាកាត់មានសេចក្តីក្រានទៅ3 70 74គ្រួសារមែនអត់ទៅនោះទៅ10គ្រួសារហ្នឹងទេកណាកោតញញើតតែគិតគិតយល់ច្បាស់ណែមានវិធីទៀតខ្ញុំកណាតាមដានឃើញមានវិធីមួយគេហាមមិនអោយអាសំដឹកនាំសំភារៈមកក្នុងស្លាទៀនហ្នឹងប៉ុន្តែអឺបងសងចន្ទាហ្នឹងគាត់យកមកដាក់ថាគាត់ ប៉ុន្តែថាកាត់នោះចិត្តអាស្រាឆោត្រាននេះអើវធ្វើអ៊ីបានមកក្រខ្លួនមើលហាមបានប៉ុន្តែកៅចេញអត់ដេកានេះគឺហាមថាលុកសំភារៈហ្នឹងឲ្យស្រាឆោត្រានឥឡូវកាត់ចេញមកកាត់ដាក់ព្រមមកដាក់ថាកាត់សាកើបគ្រោះកើបអ៊ីនេះធ្វើសំណងពេលថាពេលថាកាត់ទៅភូមិកណ្ដែងដល់ពួកពលីពួកអ៊ីមកមើលវិញដល់ថៃមិនរួចណែហាមកាត់មិនបានអានេះឆ្លាតដែរណែតស៊ូ នេះប៉ុន្តែដោយបញ្ញាទៀតណាខ្ញុំកណាសង្កេតឃើញចឹងណាហើយខំត្រហើយខ្ញុំកណាចាថាថងហើយយាយតានឹងដែរណាជាពិសេសបងឃីមសុំចិនដាញសួរសុខទុក្ខអីចឹងអាព្រឹត្តិការឃើញចឹងហើយខ្ញុំកណាអាមាននិយាយឲ្យបងអូនចិនដាដែរថាយេកោពលានឹងវាល្ងងឯល្ងងទូដេញពីពីចិនដាពីបរិញ្ញាក្រោយចោលមកស្រុកអូនក៏ទុកឲ្យចិនដាធ្វើសាច់ រឿយរឿយចិនដាគេ search អត់ហើយអញ្ចឹងមែនចិនដាមកគាត់វេទីគាត់វត្តតំតំដែរឡើយនេះខ្ញុំកណាមាននិយាយចាក់ជាវចិនដាតាំងពលីឯងហត់ហើយហត់ទៅចិនដាកណាកណាសូមរួមនេះអូខេអរគុណណាស់ណានាទីចុងក្រោយនៅសល់7នាទី យើងទាំងអស់គ្នាយើងបងអូនគ្រឿងមានអីថែមបន្ថយក្នុងការ ចែករំលែកអំពីស្មារតីរបស់យើងតើសមាគមរបស់បងអូននឹងមានសកម្មភាពយ៉ាងណាដែរមាន បូកសរុបការងារឆ្នាំ2021ហ្នឹងយ៉ាងម៉េចដែរបងអូនអរលោកអឺបានថ្ងៃបានយើងញាក់មកលេខខាងសមាគមអឺសមាគមរបស់ពួកខ្ញុំកណាចុងឆ្នាំនឹងគឺអឺ មានគម្រោងការហើយនិងគោលការណ៍ដើម្បីរៀបចំគោលការណ៍នឹងឡើងគម្រោងការធ្វើជាផ្ទះអសង្ជាប្រទេសដូចជាប្រទេសមេតាថតជួនគេសង់ឲ្យអញ្ចឹងអផ្ទះហ្នឹងដូចតាមរយៈលោកគ្រូមានប្រសាសន៍មិញហ្នឹងថាយើងត្រូវរកទីឈ្មោះឈ្មោះដាក់ពីព្រោះរឿងផ្ទះមេតាថតផ្ទះក្តីស្រឡាញ់អញ្ចឹងហ្នឹងថាគឺរកវៀតណាមហ្នឹងគេមានឈ្មោះដែរហើយប៉ុន្តែដល់ពេលយើងដាក់ឈ្មោះខ្មែរយើងហ្នឹងគឺយើងត្រូវការដាក់ឈ្មោះដែលប្រទេសដែលសមាគមទៅសាងសង់ឲ្យ ហើយដូច្នេះនឹងស្មាគមនឹងគឺអាអឺទប់បង្កើតឡើងហ្មងនឹងបានប្រកាសខែជាយ៉ាងហើយជួយចិត្តថាវិការនឹងចិត្តតែចេញចិត្តទៅជួយចិត្តតែចេញទៅជួយចឹងជួយខាងចិត្តជំងឺជួយខាងខាខាខាតអឺជួយទៅខាងអឺបាំងសពអីជាដើមអីចឹងដូច្នេះអឺដែលថាវិការដែលសមាគមប្រវរណានោះគឺនោះធនកសោយហើយធនកសោយដល់ពេលយើងចង់មានគម្រោងការយើងធ្វើតែនឹងគឺនៅខ្វះខាតច្រើនណាស់ ដូច្នេះជាតាមការ live របស់អឺលោកគ្រូខាង KKC TV បាទបាទដូច្នេះក៏ខ្ញុំកណាគឺជាអឺប្រធានសមាគមបាទជាប្រធានសមាគមគុណខ្មែរដំណការអភិវឌ្ឍនឹងក៏សូមជំនួសមុខសមាគមក៏សូមបបរណាតាម live របស់លោកគ្រូខាង KKC TV បាទសូមសូមពីអូនៀវនឹងបបរណា បាទបាទដូច្នេះបានសូមជួយអំពាវនាវនោះសូមជួយវរណាដើម្បីយើងផ្សងផ្ទះដល់បងប្អូនជាពលរដ្ឋរបស់យើងពុំមានការខ្វះខាតអញ្ចឹងណាហ្នឹងហើយបាទហ្នឹងហើយសូមទៅប៉ាន់នឹងបាទលោកគ្រូសូមអរគុណអឺបងអូនចង់សួរបន្ថែម ថាផ្ទះដែលបងអូន មានកម្រងធ្វើហ្នឹងវាអាចគិតជាតម្លៃថ្លៃប្រមាណដែរបងបាទហ្នឹងហើយលោកគ្រូបើកម្រងដែលផ្ទះ អឺសមាគមមានគោលការណ៍ធ្វើហ្នឹងគឺប្រហែលជា2005 2005ហ្នឹងយើងគ្រប់ផ្ទះមកខ្នងតម្លៃក៏ប្រហែលជាយើងបាទហើយផ្ទះហ្នឹងផ្ទះល្អគួរសមដែរបងអូនហើយក៏មានលក្ខណៈមិនដែរបាទមានផ្ទះហ្នឹងផ្ទះគឺល្អហើយនឹងមានយើងមានកន្លែងខាងមុខហ្នឹងកន្លែងភ្នៀវអង្គុយមានបន្ទប់មួយហើយនឹងមានខាងរោងបាយនៅខាងក្រោយមួយទៀតតម្លៃហ្នឹងគឺជាគួរសមអឺប្រហែលជា6ម៉ែត្រ ប្រហែលជា6ម៉ែត្រផ្ទះហ្នឹងបាទ6ម៉ែត្រតឹងបដោយបដោយ6ម៉ែត្រតឹងបានអស្ទឹងប្រហែលជា4ម៉ែត្របដោយ6ម៉ែត្រស្ទឹងប្រហែល4ម៉ែត្របាទហើយមានមានបន្ទប់កេងមានបន្ទប់ទទួលភ្ញៀវហើយនឹងមានមានប្រគុណដែរបងអូនណាអត់មានប្រកបដែរលោកគ្រូអត់មានប្រកបដែរមានតែបន្ទប់ទទួលភ្ញៀវហើយបន្ទប់គេនឹងខាងបន្ទប់ខាងក្រោយនឹងមាន ខាងធ្វើបាយខាងខាងកន្លែងផ្ទះបាយនឹងបាទអូខេហើយ អញ្ចឹងបងអូនមិនតាន់បានទទួលផតិថាវិការពីសប្បុរសជនទេ អឺសម្រាប់ជនគាត់ជួលនឹងគាត់ថាបវរណាតាមសិទ្ធិអានឹងខ្លះទៅគាត់ដាក់គាត់ផ្ញើមកជូនចូលចូលរួមសមាគមនឹងបើសិននិយាយនឹងបងប្អូនចូលរួមនឹងខាងនៅកម្មជាក្រមនឹងដូចជាបាន300លុយដងឬមួយ500លុយដងអញ្ចឹងឲ្យបងប្អូននៅខាងក្រៅខ្លះថា50ដុល្លារខ្លះថា100អីអញ្ចឹងដាក់តែពេលដាក់ចូលសមាគមនោះសមាគមយល់ថាមានការកាត់ចែកហ្នឹងថ្ងៃនេះថាគេសិនសូមថាអ អឺទៅជួយគ្រួសារនឹងយើងយកទៅដោះជួយយើងទៅលេខលែងជំងឺនឹងគាត់ជឿយើងដោះឲ្យស្មារតីយើងទៅយកទៅជួយយើងទៅតែមិនមែនថាយើងយកមកនោះទុកដើម្បីយើងរៀបគម្រោងអ្នកធូរតាមនឹងអត់មានជាងផងពីព្រោះតែលុយចាញ់អញ្ចឹងហើយវាតែលុយចូលហើយមានតែលុយចាញ់តែពេលសំរស្តប់គាត់ជួយយើងចិត្តថាឃើញអ្នកដែលជឿអញ្ចឹងមានការជំងឺជឿទៅប្រែទៅអីអញ្ចឹងជាបន្តអញ្ចឹងជាមួយការកាត់ខ្វះខាតអីអញ្ចឹងយើងចិត្តថាជួយជួយបន្តបន្តអញ្ចឹងក៏មានលុយចាញ់ក៏មានលុយចូលសប្តាហ៍ថ្ងៃអញ្ចឹងបាទហើយដូច្នេះ ហើយយើងរៀបគម្រោងការយើងធ្វើតែនឹងវាខ្វះមែនខ្វះតាមវិការមែនប៉ុន្តែគួរតែយ៉ាងណាយ៉ាងណាដោយដើម្បីជាពង្រឹងពង្រីកស្មារតីយើងនឹងគឺអាចុងឆ្នាំ2020ឲ្យមិនជួយឆ្នាំខ្មែររបស់យើងនឹងសូមឲ្យបានមានផ្ទះមួយដើម្បីជូនដល់បងប្អូនជាប្រវត្តិខ្វះខាតក្រីក្រនៅនៅកម្ពុជាក្រមនោះបាទដូច្នេះបាន ចង់សួរបងអូនចេះថាផ្ទះដែលយើងធ្វើហ្នឹងយើងជួលជាងឬក៏យើងមានសកម្មជនយើងមានអ្នកធ្វើស្ម័គ្រចិត្តទៅជួយធ្វើឬក៏យើងជួលជាងផ្ទាល់បងអឺបាទហ្នឹងហើយលោកគ្រូបើសិនអាហ្នឹងតាមយើងយើងចែកដោយយើងចែកដោយតាមភូមិខេត្តតែគ្នាមួយមួយឧទាហរណ៍ដូចជាអឺរៀបគម្រោងការសើធ្វើតែឲ្យលោកមីងនៅខាងទីក្រហ្នឹងពីព្រោះភូមិហ្នឹងគឺសមាជិកក្នុងសមាគមហ្នឹងច្រើនដូច្នេះយើងអាចពឹងគាត់បាន ទាំងបើបើយើងជួលនឹងគាត់ជួលថាមេជាងជួលមេជាងទៅគាត់មានសម្ភារៈគ្រប់សពសម្ភារៈប្រដាប់ដូចថាកាដែកមានពុំទសពុំអីចឹងយើងទៅជួលហើយប៉ុន្តែដូចថាជំរំនោះសមាជិកក្នុងសមាគមនោះគេអាចពឹងគាត់នឹងទៅជួយបដាយមួយជើងជាងបានហើយបើស្នើក្រោយមកក្រោយមកទៀតបើជំរំណាដែលសមាគមអត់មានចូលរួមនោះយើងពិបាកពិបាកក្នុងការចោះជួយយើងមានខ្លះទៅបើសិនយើងមានទៅជួយកន្លែងផ្សេងផ្សេងក្នុងរំបាននោះអត់មានសមាជិក ជាងទៅទៅជួលអ្នកដែលឡាគេជួយបន្តបន្តទៀតអានេះវាតដោយលែកនេះថាដោយទឹកកន្លែងដោយកន្លែងណាយើងយើងនិយាយរួមថាដោយកន្លែងជាងអរគុណអញ្ចឹងបងអូនមិនមានកម្រងតែមួយមុខនោះទេមានកម្រងតែសង់ផ្ទះដែរអត់មានអីរឿងចែករបៀបដូចជាជួយជាថវិកាចិញ្ចឹមសัตว์ឬក៏ធ្វើមុខរបរដែរបងអូនណា អឺបាទហ្នឹងឯងលោកគ្រូរឿងនេះថាយើងសัตว์ឲ្យធ្វើមុខរបរហ្នឹងអឺដែលហ្នឹងគឺជាការដែលគោលការណ៍ទេគោលការណ៍វាប្រោះយើងកន្លងដល់ពេលថាពេលណាដែលស្មាគមរឹងហើយនឹងមានថាវិការច្រើនដើម្បីនឹងបញ្យើងចែកទៅខាងនោះពីព្រោះកន្លែងដែលហ្នឹងគឺជាកន្លែងដែលគោលការណ៍ដល់គម្រោងការហ្នឹងតើប្រាំនឹងយើងគម្រោងការដល់កន្លែងនេះថាជួយយើងសាទជាមួយជួយខាងយើងជួយខាងតំណាមខាងអីហ្នឹងគឺជាគោលការណ៍ពីព្រោះសមាគមវានៅថនបសយ ពេលលោកស្ដារនេះថាមកគុំដល់ពេលរឿងហើយមាន ថាវិការច្រើននេះថាគ្រប់សមត្ថភាពនឹងយើងជម្រាបយ៉ាងគម្រោងការយើងធ្វើតែម្ដងបាទអូខេអូខេអរគុណណាបងអូនថៃគឿងឥឡូវមកជួបគុណចាស់សំរិន មានអីថែមចុងក្រោយបកលគុណចាស់ថែមអំពាវនាវយ៉ាងម៉េចដែរបងអើគុណចាស់គុណចាស់សំរិនមានអីថែមអំពាវនាវដែរទេអឺ ណាហើយដោយចិត្តបំណាច់ឆ្នាំ2021ចូល2000អ22ហើយហើយអអ្វីក៏ដោយចាស់ហើយយើងចូលអាណាមហីមេនេះយើងខំខំបន្តជាពិសេសខ្ញុំកណាចង់ថាលើកខាងវប្បធម៌ជាតិយើងនេះអសរសាស្ត្រជីវិតនេះគឺតាមរយៈដូចជាបងអូនគ្រឿងលើកឡើងហ្នឹងអានោះវា វាមួយយ៉ាងហើយជំរូគឺឥឡូវយើងប្រសពផ្សាយតាមអក្សរខ្មែរយើងហើយដល់យើងចង់រួមស្លេងជាតិស្លេងនេះនឹងយុវជនយើងផាកអោបខ្មែរទៅណាផាកអោបខ្មែរមានអក្សរខ្មែរនេះហើយអោនេះយើងនេះទៅយើងតាក់តងឯណាគេនាងយើងចេញអាមូតមិចមិចផាកអឺរហូតអោយើងមិនថាប្រាក់ធម្មតាទេព្រោះទូបិណ្ឌទូទានអីចឹងយើងទៅទូឆ្ងាយយើងប្រាក់យើងទៅអាហ្នឹង យើងរួមហើយរួមមកមកចំណែកហើយខ្ញុំខ្ញុំកណាយ៉ាងអញ្ចឹងណាអានេះយើងជួយស្លាញ់ជាតិយើងហើយអាកតាមុនមួយគឺយើងស្លាញ់ជាតិយើងបានយើងធ្វើអីបានអាក្រោយនោះធ្វើអីបានហ្នឹងអាស្រ័យអារឿងយើងរៀនស្លាញ់គ្នាយើងនេះណាយើងស្លាញ់គ្នាយើងយើងរៀនទៅមិនតែអឺអាឡូអូកាសភាសាឯងញាតញោមដឹង ស្រាប់ហើយនោះហ្នឹង អក្សរសាស្ត្រអក្សរអ៊ីហ្នឹងវានៅតែរង្វាត់ដែរតែសម័យឥឡូវយើងមានឱកាសហើយមានច្បាប់ទីការពារអើដូចជាកតាមេរីហ្នឹងអាហ្នឹងគេថ្ងាត់ទេមានថង3ប្រទៀតនោះក៏សងមកនោះគេមានចាត់ថាខុសច្បាប់ណាអាខាងខ្ញុំកណានោះហ្នឹងគឺដឹងច្បាស់អារឿងទេថានិយាយចំគឺគឺពួកពលីហ្នឹងវាវាស្អប់អាថង3ប្រហ្នឹងឯង អាលោកគេជាគេគេអាវដែលមានធំ3ប្រាន់គេមិនចាត់ជាកំហុសណាអាហើយយើងចាត់ប្រាក់ទៅកាលណាគេប្រាក់គេសួរយើងថាទេអានោះគេទទួលសកលហើយហើយសុំឲ្យយុវជនហ្នឹងមានអាចាត់អញ្ចឹងយើងចាត់អញ្ចឹងបានយើងលើកទទួលអក្សរសាស្ត្រយើងបានឥឡូវយើងមានឧកាយើងប្រសពប្រស័យចេញក្រៅវត្តហើយណែដល់បងអូនយើងគិតផ្លាក់ យើងមានទៅចាត់ហើយយើងខ្លាចអាកន្លែងនោះរាំងសតាហើយឥឡូវគេជាសាក់សីហ្នឹងតិចតាមាឃើញខ្ញុំកណាហ្នឹងឃើញបតលហ្នឹងសាក់សីហើយចែកដំលៀបអាថ្ងៃនោះថាមេរីហ្នឹងគឺមិនដឹងមិនទេខ្ញុំស្មាន ថាគេសង់អាវហ្នឹងមកផងតែអាវនោះវាមានអាធំ3ប្រទៀតអាហើយដល់ខ្ញុំកណាមាននេះទេហើយអឺបំណាច់ ឆ្នាំចាស់ចូលឆ្នាំថ្មីសូមផ្ដាំផ្ញើឲ្យប្រវរណាអញ្ចឹងទៅមិនថាផ្ដាំផ្ញើទៅសូមសូមទឹកចិត្តយុវជនណាមានតែយុវជនទេជាអង្គុលបាទនៅថាអង្គុលស្លែងជាតិយើងផាកអាវមួយយើងរួមហើយអើផ្សាយអក្សរយើងដាក់អក្សរខ្មែរហ្នឹងហើយអាហើយសូមចប់ដល់ទៅចូលឆ្នាំថ្មីសូមមានសេរីសុខស្ដីញាតិញោមជាតិឆ្ងាយរួមលោកខាងសកលលោកក៏ណា ណាសាធុសាធុអូខេអញ្ចឹងអរគុណច្រើនគុណចាស់សំរិនហើយនិងបងអូនថៃគឿងដែលមាន ពេលវេលាស្ម័គ្រចិត្តមកចូលក្នុងកម្មវិធី live ក្នុងទូរទស្សន៍ KK CCTV នេះគឺស្ម័គ្រចិត្តឆ្លើយសំណួរអំពីខ្ញុំកណាហើយនិងអាត្មាភាពហ្នឹង ចឹងអរគុណច្រើនជូនពរឲ្យប្អូនហើយនិងកូនចាស់មានសុខភាពល្អហើយនិងមានស្មារតីរឹងមាំចំពោះសត្រូវឬក៏ផ្សេងផ្សេងមកយាយយាយយ៉ាងណាសូមមានស្មារតីរឹងមាំប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាណាសូមជូនពរប្រិយមិត្តទាំងអស់បានសុខចម្រើនដូចគ្នា Happy New Year ឆ្នាំថ្មីណាសូមប្រាថ្នាយ៉ាងណាបានដោយសេចក្តីប្រាថ្នាសូមផ្សាយបង្គំលាសូមចម្រើនពរលាបាទ